រតនីអត្តតនសោតមកទៅវាជាប់មកគាថាហើយមកគាថាទៀតទៅធ្លាប់ចាំមកក៏រំលឹកតិចតិចទៅរតនីដើម្បីឲ្យបានទៅដល់វិគាថាដែលគូឲ្យជ្រះថ្លាសម្រាប់ប្រសង់ដែលត្រួតត្រងប្រភ្នោះណាតដ្ឋសិក្ខានុគីយន្តេយានិលោកេកធិតានិ ណាហ្នឹងក្នុងវងកចនេះនេះទេសោបសតោសិយានិពេជ្ជសពសោកាមេសិក្ខេនិពេនមត្តនោណាហ្នឹងណាអឺប្រែមកថាចំណេះវិជ្ជានៅក្នុងលោកហ្នឹង គេតែងរៀនសិល្បៈអីផ្សេងផ្សេងដើម្បីកាមគុណទាំងឡាយហ្នឹងណាអ្នកទាំងឡាយមិនក៏បីខ្វល់ខ្វាយនៅក្នុងការសិក្សាទាំងអស់នោះទេអ្នកទេសបសតោសិយានិបជ្ជសពសោកាមេសិក្ខេនិពានមត្តនោត្រូវនឿយណាយនៅក្នុងកាមទាំងឡាយហើយសិ ក្សានៅព្រះនិព្វានដើម្បីខ្លួនប៉ុណ្ណាហ្នឹងហើយចឹងព្រះពុទ្ធដីកាព្រះអង្គសម្ដែងសម្រាប់បព្វជិតហ្នឹងតម្រង់ទិសដៅសម្រាប់អ្នកបួសហ្នឹងចឹងបញ្ចកាមគុណេហេធ្វាវយៈរូបេមโนរៈមេសធាយៈគរានិខមៈទុក្ខសន្តៈក្រោភវៈ ដែលមានសទ្ធាចេញចាកផ្ទះចូលកម្មភ្នោះបុស្សជាបព្វជិតហ្នឹងដើម្បីធ្វើនៅទីបំផុតនៃទុក្ខក៏បីលះបង់នៅកាមគុណទាំង5ដែលជាទីស្រឡាញ់ជាទីត្រេកអរពេញចិត្តហ្នឹងហ្នឹងអាវាតរឿយរឿយដល់ព្រះរាហុលរហូតណាព្រះរាហុលបានតម្រាច់ព្រះរហັດដោយអវាទដែលព្រះអង្គទ្រង់រំលឹកដាស់តឿនគណៈ គឺគុណចាស់ក៏មិនចាំបាច់អឡោះអាល័យអីចំណេះវិជ្ជាផ្សេងផ្សេងក្នុងលោកនឹងព្រោះវាតេតួងទៅនឹងកេរវះអ្នកគ្រប់គ្រងផ្ទះត្រូវសិក្សារៀនសូត្រទៅដើម្បីជាប្រយោជន៍ក្នុងការគ្រប់គ្រងផ្ទះបានការងារធ្វើទៅចិញ្ចឹមបុត្រភរិយាទៅចឹង ដល់ទៅសម្រាប់អ្នកបួសត្រូវរួចផុតថាប៉ុន្តែដូចពាក្យខ្មែរយើងថាចង់ស្រណុកឲ្យនឿយពីក្មេងអាហ្នឹងឯងអាហ្នឹងมันងាយចេះតែបានសម្រាប់ទេនឿយពីក្មេងហើយនឹងក៏ដែរហ្នឹងឯងវាអាចម្យ៉ាងមិនបាននៅរស់ដល់ចាស់ចំណា ម្យ៉ាងនឿយហើយដល់ចាស់ទៅនៅតែលហេមលហាមអញ្ចឹងគេណែហ្នឹងឯងមិនមែនចាស់ទៅបានសនុកគ្រប់គ្នាទៅទេអ្វីអ្វីវាមានហេតុច្រើនតែតែយើងប្រឹងប្រែងហើយជាហេតុមួយហើយប៉ុន្តែត្រូវផ្សំនឹងប៉ុនដែលមានទៀត បាននឿយពីក្មេងទៅចាស់ទៅសនុកមិនសនុកអីប្រមាណទេប្រហែលតែពុទ្ធបរិស័ទយើងដែលមានឱកាសជើញមកវត្តចំសិលបានជាប់លាប់អញ្ចឹងទៅ8រោច8កើតពេញដាវខេដាច់អីអីហ្នឹងប៉ណ្ណឹងគឺណាស់ទេងាយទេដូច គុណចាស់អីកុំចេះតែសង្ឃឹមថាមកអញចាក់សិក្ខាបទទៅនៅតែមកវត្តសុំសិលអីចឹងដូចលោកយាយលោកតាអីចឹងកុំកុំចេះតែសង្ឃឹមថាត្រូវបានអញ្ចឹងមិនងាយទេព្រោះចាស់ចាស់គាត់ឆ្លងកាត់រឿងលំបាកលំបិនក្នុងជីវិតហ្នឹងរបើបតែហើយ ឆ្លងកាត់គ្រោះថ្នាក់ឧបទ្ទវហេតុក្តីស្លាប់អីអីហ្នឹងបានមកទៀតហើយមានកូនមានចៅអីចឹងទៅឬក៏មានផ្ទះជួលមានដីអីជួលអីខ្លះខ្លះទៅគ្រាន់បានប្រាក់ចាំខែចាំឆ្នាំអីហ្នឹងអាចបំពេញសម្បរាយកដ្ឋប្រយោជន៍សម្រាប់បរិលោកតទៅហ្នឹង មិនងាយទេតែគឺសឹងតែថាចាកសិក្ខាបទទៅនឹងឲ្យឲ្យនៅជាអ្នកមានសិល5ហ្នឹងក៏មិនងាយផងចឹងងាយទេចឹងចឹងណាពីព្រោះសម្ពាធនៃជីវិតហ្នឹងវាវាគៀបសង្កត់ធ្ងន់តែត្រូវចិញ្ចឹមជីវិតក៏ណា បរិភោគរាល់ថ្ងៃហើយមានភេយាអីចឹងទៅកូនទៅចេះតែឈឺចេះតែអីចឹងទៅទៀតតែមើលទៅឃើញស្អាតស្អាតហ្នឹងស្អាតពីខាងក្រៅហ្នឹងព្រាកពាកអីចឹងទៅហ្នឹងខាងក្នុងហ្នឹងមិនដឹងរោគអីខ្លះហ្នឹងឯង ហើយគុណចាស់នៅភ្នោះអញ្ចឹងមានបាក់ជូនដល់ណាទៅទេទៅខ្លួនឯងទៅស្មាមិនបានជូនទៅទេហើយដល់ទៅធ្វើជាប្តីគេអាហ្នឹងអត់ទេហ្នឹងឯងបើមិនជូនទៅក៏ត្រូវរួប្រាក់រួអីរួបងរួប្អូនអីជូនទៅត្រូវមានប្រាក់ហ្នឹងវាមានបញ្ហាអញ្ចឹងហ្នឹងឯងខ្វល់ ទៅគុណចាស់មើលមន្ទីរពេទ្យគុណធពផាខ្ញុំណាឃើញរឿយរឿយដែរបើថ្ងៃមុនឃើញដូចភ្ញាក់ផ្អើលហ្មងទៅបើមិនទេណាណាហ្នឹងឯងហ្នឹងរឿងមានកូនទៅចិត្តត្រូវទំនុកបំរុងកូនហ្នឹងហើយដល់ហើយគឺត្រូវការប្រាក់ណាស់ណាគុណចាស់គង់នៅក្នុងកភ្នោះប្រកេនប្រាក់អត់ទាំងយកផងហ្នឹងឯង តែដល់តែត្រូវការទៅកម្មណាស់រៀនកម្មណាស់ហ្នឹងថាទៅទៅសុំគេឬទៅខ្ចីគេឲ្យតែបានណាទៅការមែនទេណាដល់ទៅត្រូវការហ្នឹងបានឃើញអូប្រាក់ហ្នឹងសម្រាប់ពរាវះត្រូវការណាស់ត្រូវការរហូតដល់ទៅបងប្អូនក៏ក៏សម្លាប់គ្នាដែរពុទ្ធចាំមើលរឿងទ្រព្យសម្បត្តិណាមិនមែនតែរឿង ជាក់ស្ដែងយើងឥឡូវឥឡូវទេរឿងដូចក្នុងអត្ថកថាទៅតបឋានព្រះធរៈទេសៈអីដែលសូមពេលវេលាអំពីចៅមករាត្រីហ្នឹងតម្រំតែបានត្រូវគប់បំបាក់ស្មងទាំងពីរធានាថាអត់រត់តែតែងនៅទេនៅតែអន្សុំការរស់មករាត្រីហ្នឹងណា ឃើញមិនយើងចេះតែរស់បានមួយថ្ងៃមួយថ្ងៃហ្នឹងចឹងចឹងទេចឹងដល់តែពេលត្រូវក្រក្រមែនណាណាគាត់ណាដើម្បីបានរស់មួយយប់ត្រូវគប់បំបាក់ស្មងទាំងពីរធានាថាអត់រត់ព្រោះចោលគេត្រូវសម្លាប់ឲ្យហើយតែវាអត់មានកនំគុំគួនអីផ្ដាល់ខ្លួនទេស៊ីឈ្នួលប្អូនជួលឲ្យមកសម្លាប់ណា ហ្នឹងឯងភ័យខ្លាចបងហ្នឹងសឹកទៅបែកទ្រព្យសម្បត្តិព្រោះថានៅកំឡោះមកបួសអីចឹងមិនបានយូរអីទៅទេហើយចិត្តតែគិតតែខ្លួនឯងចឹងទៅណានឹងបងប្អូនបងនោះប្រុសប្អូននោះស្រីហ្នឹងឯង ហើយអត់ពីពុកម្ដាយទៅក៏ស្រឡាញ់គ្នាជាបងជាប្អូនអីចឹងវាអត់តន់ឲ្យសេចក្តីសំខាន់ប្រមាណទេនឹងទ្រព្យសម្បត្តិហ្នឹងចឹងប៉ុន្តែដល់ទៅបងហ្នឹងជួបអ្នកបួសទៅសួរថាបួសបួសធ្វើអីណាបួសឲ្យផត់ទុកដល់អញ្ចឹងទៅបួសឲ្យផត់ទុកអញ្ចឹងអញ្ចឹងខ្ញុំណាបួសដែរចង់ឲ្យផត់ទុកណា គឺថាតន្ទិញជាប់មកណាបួសឲ្យផត់ទុកបួសឲ្យផត់ទុកអញ្ចឹងទៅលោកបួសមែនទៅលាប្អូនស្រីទៅបួសបួសហ្នឹងគឺថាប្រតិបត្តិធុដងអីអីនៅលើភ្នំនៅទៀតហ្នឹងចោលថាយើណារួមថ្ងៃវោះងាកទៅតែមកឃើញនៅលើភ្នំណាបលប់យប់ហើយហ្នឹងណាហ្នឹងឯងហើយចូលរੂអាត្មារੂធ្វើអី រកធ្វើអីក៏អូនលោកឯងជួលមកឲ្យយើងសន្លប់លោកឯងហ្នឹងហ្នឹងឯងប្អូនស្រីហ្នឹងមានប្តីទៅវាមានក្រុមគ្រួសារទៅវាត្រូវការទ្រព្យសម្បត្តិនឹងចំណងដែលត្រូវការនឹងកុំចាំបាច់និយាយគ្រាន់តែប៉ុណ្ណឹងថែមឲ្យពេញផែនដីទៅទៀតក៏អត់ល្មមដែរហ្នឹងឯង អញ្ចឹងខ្ញុំណាគ្រាន់តែប្រອບបន្តិចគុណចាស់ក៏ជ្រាបហើយពុទ្ធបរិស័ទយើងជ្រាបហើយរឿងរ៉ាវជាស្ដែងក៏មានហើយគ្រាន់តែប្រកេនគុណចាស់ឲ្យបានជ្រាបថារឿងទ្រព្យសម្បត្តិក្នុងលោកហ្នឹងវាធ្វើឲ្យមនុស្សលំបាកលំបាកក្នុងការស្វែងរកណា ឬក៏ក្នុងការគ្រប់គ្រងហួងហែកនឹងហើយនៅបញ្ហាច្រើនទៀតកណាហ្នឹងគឺព្រះពុទ្ធអង្គទ្រង់ប្រកាសសម្ដែងអ្នកទេសោបសតោសេយាហ្នឹងគឺអ្នកទាំងឡាយមិនចាំបាច់ខ្វល់ខ្វាយអីក្នុងចំណេះវិជ្ជាអីដើម្បីគ្រប់គ្រងផ្ទះហ្នឹងទេណា មាន ច្រើនណាគុណចាស់ចំណេះជាក្នុងការគ្រប់គ្រងផ្ទះហ្នឹងគុណចាស់ត្រូវរួចផុតទាំងអស់ហើយត្រង់ដែលថាចង់ស្រណប់ឲ្យនឿយពីក្មេងហ្នឹង គឺថាដល់ចាស់ទៅស្រណប់ហ្នឹងអាហ្នឹងក៏គុណចាស់សម្រាប់ហើយសម្រាប់ហើយស្រេចគ្រាន់តែមានប្រតិគិតថាចូលកម្មភ្នោះពោះជាបបវិចិត្តប៉ុណ្ណឹងគឺ ឆ្លងរួចអំពីរឿងដែលថាចង់សំណប់ឲ្យនឿយពីក្មេងហ្នឹងហ្នឹងឯងអត់មានបញ្ហាអីលំបាកទៅនឹងថាត្រូវហត់នឿយក្នុងភាពជាករាវៈអីទៅនោះទេចឹងគាត់ណាហើយរឿងករាវៈគឺជាឱកាសដែលចង្អៀតទៅដោយកិលេសគាត់ណាហ្នឹងហើយដល់ទៅបបិចិត្ត ទលាយចឹងណាអភោកាសោទលាយហ្នឹងឯងចង្អៀតអាម៉េចណាទលាយអាម៉េចថាចង្អៀតចង្អៀតទៅដោយកិលេសបនកសលងាយចូលចោះទេចង្អៀតហើយនោះដល់ទៅបព្វជិតមានឱកាសសម្រាប់អង្គឯងចឹងហ្នឹងឯង កិលេសហ្នឹងវាមិនចង្អៀតអញ្ចឹងកុសលធម៌ចូលមកឲ្យទលំទលាយមេត្តាចិត្តកណាដូចជាទឹកជ្រោះនៅករីរមចាស់អញ្ចឹងទៅទៅជាកណានឹងឯដើមស្រល់ព្រៃភ្នំគុណចាស់អភិរមទៅដោយប្រកម្មដ្ឋានតែប៉ុណ្ណា យើងបានជ្រាបហើយហើយពុទ្ធបរិស័ទមានក្តីជ្រះថ្លាទៅតាមរយៈនៃមេប៉ុនក្នុងសបុតប៉ុនហ្នឹងគឺមានមេប៉ុននឹងច្រើនអញ្ចឹងទៅក៏ដោយកូនចៅអីមកហ្នឹងគឺជាទស្សនភាពជាស្ដែងដែលបញ្ជាក់ឲ្យឃើញទីកន្លែងមាន សារៈសំខាន់សម្រាប់ពុទ្ធបរិស័ទទូទៅតែប៉ុណ្ណាមិនបនការប្រាក់ហ្នឹងចេះតែបានការជួបជុំអញ្ចឹងទេប៉ុន្តែតកតួងទៅនឹងទីតាំងតកតួងទៅនឹងម្ចាស់ប៉ុនតកតួងទៅនឹងដែលមេប៉ុនហ្នឹងអ្នកផ្ដើមប៉ុនហ្នឹងហើយនេះគឺ យើងឃើញទៅមានសេចក្តីជ្រះថ្លាសម្រាប់ពុទ្ធបរិស័ទបានអញ្ជើញមកពីគ្រប់ទិសទីហើយប៉ុននេះទៀតសោតក៏ជាប៉ុនដែលយើងព្រមថា គួរតែធ្វើការប្រាក់ហ្នឹងទៅណាហ្នឹងឯងហើយចាប់ទុកខ្ញុំម្ដាមួយដែរជាអ្នក ចូលរួមនឹងអញ្ចឹងចុះព្រោះលោកគណៈកម្មការអីបាសិកាហៅសពុតអីក៏មកពិគ្រោះអីរឿងទឹកវាច្រោះព្រះកោដំចែកដីហ្នឹងហ្នឹងឯងអញ្ចឹងគឺតលតែយើងប្រញាប់ប្រញាប់តុបណាមានរបៀបធ្វើយ៉ាងម៉េចចាក់គ្រឹះចាក់អញ្ចឹងហើយដាក់ដីដាក់ថ្មអីទៅជួយតុបនឹងឯងចឹងគាត់ណា ពីព្រោះទឹកវាចេះតែច្រោះទៅដល់តែឆ្នាំ មានភ្លៀងច្រើនមកហ្នឹងក្នុងវស្សានៅរដូវអញ្ចឹងយើងក៏បានជួបជុំគ្នាថ្ងៃហ្នឹងពេលវេលានៅថ្ងៃអញ្ចឹងបើចាំល្ងាចចេញពីណាឡោមអីមកវាល្ងាចពេកពុទ្ធបរិស័ទអាច យប់អីប្រលប់អីលំបាកកូនចៅអីស្រែករោអីតាមទូរស័ព្ទអីអីចឹងទៅឥឡូវវាមានពេលថ្ងៃអង្គារអញ្ចឹងសម្រាប់រៀនហើយក៏បានធ្វើប៉ុណ្ណឹងអញ្ចឹងហើយកសាងនៅបច្ចេកដីរួចហើយហើយរឿងរក្សាការពារហ្នឹងរឹតតែចាំបាច់ជាមួយនឹងបព្វជិទ្ធ មានមានការសម្ដែងរំលឹកថាកុំឲ្យរវល់ទៅនៅក្នុងនវកម្មការកសាងអ្វីអ្វីថ្មី ថ្មីកត់សាលាព្រះវិហារអីហ្នឹងកុំឲ្យចូលទៅជាអ្នកវាធ្វើឲ្យខូចសមាធិកណាបានសមាធិដោយក្រ ហ្នឹងមើលក្នុងពគាថាព្រះមហាកច្ឆានៈដីគាថារបស់ ព្រះមហាកស្សបៈក្នុងពធិរគាថាចឹងប៉ុណ្ណាជាដើមចឹងហ្នឹងឯងសិតតែពធិរៈធំធំប៉ុណ្ណឹងប៉ុណ្ណឹងព្រះមហាកស្សបៈគឺជាសាវកធំទី3បន្ទាប់ពី ព្រះអគ្គសាវកទីអង្គទៅហើយព្រះមហាកច្ឆាយណៈណាដែលព្រះអង្គស្ថាបនាជាឯកតតិកៈ ខាងសំដែងធัวដែលព្រះអង្គសំដែងជាមេតិកាដោយសង្ខេបហ្នឹងបែងចែកវេកញែកសេចក្តីហ្នឹងឲ្យពឹសស្ដាហើយដល់ទៅភិក្ខុក្រាបទូលព្រះអង្គទៅថាបើតថាគតបែងចែកទៅឲ្យពឹសស្ដាទៅ ថាអញ្ចឹងដែរហ្នឹងឯងគឺទៅជាពុទ្ធរិកាដែលព្រះអង្គទ្រង់ទទួលប៉ុណ្ណឹងចឹងច្រើនប្រសូតទៅដែលព្រះមហាកចានៈដែលលោកមាននគរនៅអូចេនីប៉ុណ្ណាហ្នឹងឯងជាបរោហិតរបស់ប្របាទច័ន្ទបជោតហ្នឹងព្រះរាជាឲ្យនាំគ្នាមករតនាព្រះរាមានពភាកទៅចេនីមកដល់ស្ដាប់ពធសម្រាប់ព្រះរហັດ ឧបសម្បទា ទៅ បាន8អង្គជាព្រះរហន្តហ្នឹងព្រះអង្គចាត់ឲ្យព្រះមហាកចាណៈហ្នឹងនាំវិខុសង្ឃហ្នឹងមកកាន់អុចេនីហ្នឹងគឺជំនួសព្រះអង្គគឺព្រះអង្គទ្រង់ជ្រាបថាព្រះមហាកចាណៈហ្នឹងក៏ញ៉ាំងបរិជាឲ្យជ្រះថ្លាញ៉ាំងនគរជានីទាំងមូលឲ្យរុងរឿងទៅដោយពុទ្ធសាសនាបាន ហ្នឹងឯងត្រូវតែរំលឹកអំពីគុណបន្តិចប៉ុណ្ណឹងនៅគុណច្រើនទៀតព្រះមហាកច្ឆានៈហ្នឹងមានអានុភាពខ្លាំងណារ៉ានរឿងសោរយៈអីដែលនឹកស្រឡាញ់ព្រះមហាកច្ឆានៈស្រឡាញ់ទៅដោយអំណាចពួកសម្បល់ចឹងនឹកឃើញអ្នកស្រឡាញ់ រូបស្រឡាញ់ពណ៌សម្បុរអីអីហ្នឹងដូរភេទដូរភេទពីប្រុសទៅជាស្ត្រីបានរឿងជាមួយនឹងព្រះមហាកច្ឆាណៈនឹងឯងហើយនៅ ជាប្រុសហ្នឹងមានភរិយាហើយមានកូនពីរដល់ទៅជាស្រីគេដល់នឹកឃើញថាបើភរិយាអញស្អាត ដោយប្រធេរៈអីហ្នឹងអញស្រឡាញ់ដល់ហើយនឹកឃើញអញ្ចឹងដោយសាររូបដោយសារពណ៌សម្បុរហ្នឹងអញ្ចឹងទៅកម្មវាមករៀបចំដោភេទទាំងស្រស់អញ្ចឹងទេណាប្រុសហ្នឹងទៅជាស្រីស្រីស្រីទាំងអស់ហ្មងណាដល់អញ្ចឹងរត់ចេញពីសោរាយៈនគរទៅដល់ណតកៈនគរហើយទៅមេនមៈមួមឯណាទៅបានប្តីនៃនោះទៀត ហ្នឹងហើយមានកូនពីរទៀតណាអញ្ចឹងបានតែស្រីស្រីទាំងអស់ស្រីមានមានផ្ទៃពោះមានកូនបានណាទៀតដល់ទៅក្រោយមកសូមកម្មាទោសប្រធិរៈដែលនិមន្តទៅដល់តកសិលាហ្នឹងត្រឡប់មកជាប្រុសវិញដល់អញ្ចឹងក៏បានចូលកម្មភ្នោះបួសសម្រាប់ព្រះរហັດទៀតណា ហ្នឹងហើយនៅក្នុងចិត្តវៈខាងចុងក្នុងចិត្តវៈហ្នឹងដែលព្រះអង្គសម្ដែងសមាបនេអតាំងចិត្តតាំងសាយសោនាំងតតោករេហ្នឹងគឺសម្មាបណិតាំងចិត្តតាំងដែលសោរយៈវិខណាបានតម្កល់ខ្លួនដោយល្អនេះគឺកុសលកម្មវត្ត10ហ្នឹងគឺទូទៅកាយកម្មវិច័យកម្មនៅកម្មហ្នឹង ណាដែលប្រព្រឹត្តទៅហ្នឹងគឺអាចឲ្យសម្រេចបានទាំងសម្បត្តិស្ដេចចក្រសម្បត្តិទេវលោកសមាបត្តិទាំងលោកកតរៈសម្បត្តិគុណាហ្នឹងឯងដែលមេត្តាបិតាញាតិកាដែលស្រឡាញ់កូនស្រឡាញ់ញាតិតាក៏មិនអាចធ្វើឲ្យបានដែរតែ សម្មាបនិតាំងចិត្តតាំងនេះសាយសោណាំងតតោកេរចឹងពុទ្ធបរិស័ទយើងមេត្តាបិតាចែកឋានចោលទៅយើងនឹកគាត់ក៏នឹកហើយតែយើងកុំកំសត់ខ្លួនថាព្រាត់ពីមេដាបិតាអីចឹងទៅដូចជាថាអត់មានទីពឹងអីណា នឹងឯងចឹងរឿងយើងមិនអាចនៅជួបជុំជាមួយនឹងដណាបានរហូតទេតែសំណាងហើយដែលយើងបាននៅរស់មកដល់ថ្ងៃនេះនឹងឯងយើងគិតពីតម្លៃនៃការរស់នឹងឲ្យស្កប់ចិត្តទៅឃើញទោសនៃតណ្ហាបើយើងត្រូវការវាអត់មានអីនៅក្នុងโลกនេះសម្រាប់ឲ្យលមមនិងចំណង់យើងទេអញ្ចឹងបានត្រឹមតែជីវិតរស់នៅមួយថ្ងៃ24ម៉ោងហ្នឹង យើងយកមកប្រព្រឹត្តទៅនៅក្នុងសម្មាបណិអេតាំងចិត្តតាំងនេះតម្កល់ចិត្តឲ្យបានស្មើទាំងនឹងឯតិវិធាសម្មញ្ញរេនឹងឯងបានដឹងថាសម្បត្តិក្នុងលោកនឹងមិនអាចលមួមនឹងតណ្ហាសំបីតែបរោះម្នាក់នឹងឯងអញ្ចឹងព្រះអង្គរំលឹកអតិវិធាសម្មញ្ញរេហ្នឹង គឺត្រូវប្រព្រឹត្តក្នុងកុសលកម្មបទ10ហ្នឹងឯងចឹងគឺថាឲ្យមានសិលមានកម្មបទហ្នឹងឲ្យបានល្អមិនកុំចាំបាច់ប្រភ្លិបប្រផ្លប់អីទៅក្នុងកាមគុណឲ្យដាច់សិលហ្នឹងឯងតិចតួចមួយម៉ាត់មកកហ្នឹងសុកចិត្តដាច់សិលវាមិនឆ្អែតទេមួយម៉ាត់មកកហ្នឹងអូសំបីតែភ្នំមាសពីរក៏មិនល្មមនឹងបារោះម្នាក់អញ្ចឹងគឺថាមិនបាច់ បានអីបានអីទេតាមចំណងហ្នឹងបានមិនគ្រប់ដដែលហ្នឹងអញ្ចឹងយើងណែអោបទៅសោបសិលឲ្យជាប់អញ្ចឹងទៅរស់ នៅសុបាយចិត្តណាដល់ទៅចិត្តយើងសុបាយអារឿងខាងក្រៅហ្នឹងអត់មាន ជា អន្តរាយអត់មានជាឧបសគ្គអត់មាន ជាវិបត្តិអីទេចាវាវាសំខាន់ត្រង់ដែលថា ចិត្តយើងបានរក្សាដោយល្អទៅមានសេចក្តីសុខស្ងប់ទៅណាទោះជារឿងខាងក្រៅនឹងរឿងជារាក៏ដោយរឿងព្យាធិយើងមិនអាចកិច្ចរួចត្រូវទទួលដោយមហារាជអីចឹងត្រូវតែស្លាប់អីចឹងទៅក៏យើងទទួលដោយស្មារតីទទួលដោយបញ្ញាទាំងហ្នឹងឯងអប់រំចម្រើនបញ្ញាឲ្យឃើញថាអ្វីៗដែលកើតមានក្នុងជីវិតរបស់យើងនេះមិនមែនយើងអ្នកធ្វើទេ ហ្នឹងឯងយើងរកកន្លែងហ្នឹងឲ្យឃើញហើយដឹងថាកន្លែងហ្នឹងឯងដែលយើងតវ៉ាយករួចខ្លួនចឹងហ្នឹងឯងអ្វីដែលជាភារៈធ្ងន់ហ្នឹងគឺយើងមិនទទួលយកមកជាភារៈមិនទទួលរែកទៅដោយតណ្ហាទេចឹងភារៈទៀនញាំងទុកខាងលោគេហ្នឹងយើងត្រូវភារៈនិខេបណាំងត្រូវដាក់ចុះសុខខាងព្រះអង្គសំដែងចឹងបញ្ញខੰធា ណាវាជាភារៈធ្ងន់ហ្នឹងឯងអញ្ចឹងការរែកពុនលីសែកហ្នឹងជាតណ្ហាអញ្ចឹងការដាក់ចោះជានិរោធរិយសច្ចៈណាភារៈនិខេបណាំងសុខខាំងដាក់ចោះហ្នឹងគឺតើយើងដឹងថាអ្វីអ្វីដែលមាន ក្នុងជីវិតទាំងអស់ហ្នឹងគឺវាអត់មានតិថិចូលទៅប្រកម្មថាយើងអ្នកសាងហ្នឹងហ្នឹងឯងអត់ចូលទៅប្រកម្មតែយើងអ្នកធ្វើនៅ បញ្ញខណ្ឌហ្នឹងទេរឿងកើតរឿងចាស់រឿងឈឺរឿងស្រេកឃ្លានរឿងទទួលទានរឿងឆាន់រឿងឆ្អែតរឿងងុយរឿងសក់រឿងទុកអីយើងអត់មែនសាងឡើងឲ្យខ្លួនឯងទេសឹកតែជាសភាវៈដែលជាសង្ខារគាត់ណាហ្នឹងឯងហើយរឿងត្រូវស្លាប់អីអីហ្នឹងមើលមើលយើងតែធ្វើឲ្យខ្លួនឯងធ្វើអីពេល ជានិមិត្តរបស់សង្ខារនឹងត្រូវរស់បានប្រមាណត្រូវឆាប់ស្លាប់ឬក៏រស់យូរបន្តអីទៅទៀតហ្នឹងវាស្រេចត្រង់ដែលមិនមែនយើងអ្នកសាងឡើងអញ្ចឹងគឺយើងមានកម្លាំងនៃវិបស្សនា ដែលតវ៉ាជាមួយនឹងអវិជ្ជានឹងបាន គឺយើងយករួចខ្លួនឲ្យបាន ត្រង់ដែលថាអ្វីដែលយើងមិនបានធ្វើគឺយើងត្រូវតែរួចខ្លួនហើយត្រង់អារួចខ្លួនហ្នឹងរួចយ៉ាងម៉េចឲ្យយើងយល់ថារួចខ្លួនហ្នឹងគឺយល់ចឹងយល់ហ្នឹងគឺយល់ត្រូវយល់ហ្នឹងសមាទិដ្ឋិហ្នឹងឯងយល់ថារួចខ្លួនហ្នឹងគឺត្រង់ដែលយើង មិនទទួលនៅភារៈធ្ងន់ហ្នឹង អានឹងរួចខ្លួនហ្នឹងហើយស្មើគ្នានឹងការដាក់ចោះនឹងឯងឯនិរោធអរិយសច្ចៈហ្នឹងចឹងប៉ុណ្ណាអាហ្នឹងដែលពុទ្ធបរិស័ទយើងយកពេលវេលាមកប្រើប្រាស់ឲ្យបានល្អហ្នឹងហ្នឹងឯងក្នុងមួយថ្ងៃ24ម៉ោងចឹងយើងមិនមែនគ្រាន់តែថាអឺបានរស់ហើយសបាយគ្រាន់តែបានរស់ហ្នឹងទេត្រូវយកពេលវេលានឹងឯង មកធ្វើអ្វីអ្វីឲ្យ ខ្លួនឯងបានសម្រេចស្បគ្រប់នឹងចឹងទៅហ្នឹងឯងចឹងគឺ រឿងរ៉ាវផ្សេងផ្សេងរៀបរាប់មកដោយសង្ខេបសង្ខេបចឹងចឹងទៅដើម្បីថា ពុទ្ធបរិស័ទយើងបានជួបជុំគ្នារក្សាការពារនៅបច្ច័យដីហ្នឹងត្រង់ដែលថា បដិសង្ខរណៈបដិសង្ខរណៈណាបដល់សអេសងោជើងខរោណោ បដិសង្ខរណៈប្រែមកថាជួសជុលបដិសង្ខរណៈប្រែថាជួសជុលប៉ុននេះប៉ុនបដិសង្ខរណៈបច្ច័យដីចឹងបដិសង្ខរណៈនេះព្រះពុទ្ធអង្គទ្រង់អនុញ្ញាតសម្រាប់ភិក្ខុសង្ឃហ្នឹងឯងចឹងគឺ រំលឹកដាស់តឿនកុំឲ្យប្រព្រឹត្តនវកម្មនាំឲ្យខូចសមាធិតែបដិសង្ខរណៈម៉ោមទីរបស់នឹងកើតមាន ដល់សង្ឃហើយសង្ឃត្រូវជួយគ្នាជួសជុលគឺណាហ្នឹងឯងព្រឹត្តទៅក្នុងការប្រើប្រាស់របស់ដែលបាសកបាតិកាសាងថ្វាយដល់សង្ឃហើយហ្នឹងគឺត្រូវចេះថែរក្សាឲ្យបានល្អទុកដាក់អីទុក ទូក្រេតាំងអីអីហ្នឹងគឺថាក្នុងសេចក្តីដែលថាថែរក្សាចឹងគាត់ណាហ្នឹងឯងគឺប្រើប្រាស់ឲ្យបានល្អក្នុងសេចក្តីដែលថាសុភរតាយៈជាអ្នកបួសហ្នឹងត្រូវរស់នៅឲ្យគេចិញ្ចឹមបានដោយងាយកុំឲ្យគេលំបាកក្នុងការចិញ្ចឹមគឺប្រព្រឹត្តទៅដោយសេចក្តីសន្តោស ជាធัวជាវិន័យជាសត្ថសាសនាកណាហ្នឹងឯងជាពាក្យទូមានព្រានប្រដៅរបស់ព្រះបរមសាស្តា មានទិសដៅប្រព្រឹត្តទៅដើម្បីអស់តណ្ហាឈ្នះអស់សេចក្តីទុកទាំងពួងហ្នឹងគឺបព្វជិតនឹងហើយពុទ្ធបរិស័ទយើងយើងមើលសេចក្តីចម្រើនព្រះពុទ្ធសាសនានៅស្រុកខ្មែរយើងចឹងតែពុទ្ធបរិស័ទនឹងយើងទទួលសេចក្តីទុកលំបាកអីក្នុងជីវិតអីសពគ្រប់ទៅយើងដឹងថាមកអំពី យើងមិនសម្បូរប៉ុនមិនអត់ប៉ុនទេហ្នឹងឯងតែប៉ុនហ្នឹងមិនសម្បូរអញ្ចឹងទៅរស់នៅដូចថាមានភាពកម្មរកោសលំបាកក្នុងជីវិតនឹងជួបប្រទេសនៅរឿងអីមិនល្អមិនល្អអីអីទាំងអស់ហ្នឹងហ្នឹងឯងប៉ុន្តែ យើងត្រូវប្រតិបត្តិទៅតាមពធัวគឺណាដោះស្រាយបញ្ហាទាំងអស់ហ្នឹងកុំឲ្យយកតណ្ហាមកដោះស្រាយត្រូវយកសេចក្តីសុខស្ងប់ក្នុងចិត្តមកដោះស្រាយបញ្ហាទាំងអស់ហ្នឹងយើងមិនយកជាលេខ1នៃជីវិត ដូចថាត្រូវតែមានបានត្រូវតែធូរធារត្រូវតែសនុកសុខស្រួលត្រូវតែជួបជុំគ្នាអីអីគឺអត់មានយករឿងទាំងអស់ហ្នឹងមកជាលេខ1នៃជីវិតទេ គឺយកសេចក្តីសុខស្ងប់ក្នុងចិត្ត ដែលឈ្នះកិលេសក្នុងសន្តានហ្នឹងជាជាលេខ1ហើយជាទិសដៅទៀតកាលណាបើយើងមានទិសដៅគឺការលះបង់លោភៈទុសៈមោហៈក្នុងចិត្តសន្តានអញ្ចឹងបញ្ហាខាងក្រៅហ្នឹងវាអត់មានអីមកបៀតបៀនមករំខានអីដែលនឹងថាឲ្យយើងទុកខ្វល់ទៅទេប៉ុណ្ណាព្រោះយើងអាចរស់បានហើយបើយើងរមួមត្រឹមរស់ហើយ គឺវាអស់ជាបញ្ហាព្រោះព្រោះទឹកដៅរបស់យើង គឺយកការរស់ហ្នឹងមកអប់រំចិត្តឯនេះទេតាអញ្ចឹងរឿងខាងក្រៅវាអស់ជាបញ្ហាទៅវាអត់ចាំបាច់តល់តែធូធាអីដូចអ្នកដតីទេហ្នឹងឯងបើយើងអត់មានរឿងធូធានឹងជាទិសដៅ ដើម្បីថា បង្អួតបង្អអ្នកដតីឬបណ្ណាំងបញ្ជែងអីទេ ទៅណាពីព្រោះយើងដឹងថារបស់ទាំងអស់ហ្នឹងវាក្រំតែសម្រាប់មួយជាតិហ្នឹងតែប៉ុណ្ណឹងហើយយើងអាចដោះស្រាយបានហើយត្រង់តែថាវាមិនធូរធារអីដូចអ្នកដតីក៏ពិតប៉ុន្តែស្រេចតែយើងសុខចិត្តបើចិត្តរបស់យើងស្កប់វាស្ងប់គឺណាវាស្ងប់ហើយវាស្កប់ជាមួយនឹងរបស់ទាំងអស់ហ្នឹងអញ្ចឹងវាអត់ជាបញ្ហាអីទេយើងរស់នៅក្នុងថ្ងៃនេះមិនមែនដើម្បីតែថ្ងៃនេះណាទេ មែនណាយើងរស់នៅក្នុងថ្ងៃនេះគឺដើម្បីដំណើរផ្លូវរបស់យើងទៅមុខទៅរកទិសដៅហ្នឹងឯងជីវិតជាការដើរផ្លូវលោកនេះគ្រាន់តែជា លោកដែលយើងត្រូវឆ្លងកាត់តែប៉ុណ្្នឹងទេហើយយើងមកយកហឹកហំហួនមំមួនបោះទីតាំងអីនៅហ្នឹងមិនមែនស្រុកយើងទេប៉ុណ្ណា គ្រាន់តែឆ្លងកាត់តែប៉ុណ្ណឹងដោយអំណាចកុសលជាវត្តដាក់គមនីកុសលក៏ណាក៏ពិតក៏ណាប៉ុន្តែឲ្យសម្រេចព្រះអរហន្តបានណាដោយ វត្តដាក់គមនីកុសលបានន័យថាកុសល នៅក្នុងវត្តដាក់តែឲ្យ សម្រេចព្រះអរហន្តបាន ណាដល់ទិសដៅ នឹងនៅក្នុងអត្តសាលនីទាំងកណាអដ្ឋកថាអភិធម្មសង្កនីណាទុកមេតិកាសតន្តភេជនិយៈដែលព្រះធម្មសេនាបតីសិរីបុត្រសម្ដែងនៅក្នុងសីលវិសុទ្ធិទិដ្ឋិវិសុទ្ធិណាព្រះអត្តកថាសម្ដែង នឹករលឹកដល់លោកម្ចាស់សុនសមៀនកាលដែលនៅ ក្នុងពភ្នោះហ្នឹងលោកបានធ្វើកិច្ចការងារប្រែព្រះអកថាព្រះអភិធម្មហ្នឹងចឹងហ្នឹងឯងអញ្ចឹង website 5000ហ្នឹងក៏បានទទួលយកមកទុកដាក់អស់ហើយយើងចង់មើលអីតែយកមកមើលទៅឃើញហ៎គណាអត្តកថាអភិធម្មសង្កនីហ្នឹងមើលឲ្យចំកន្លែង ទុកមេតិកានឹងកន្លែងសីលវិសុទ្ធិហើយនឹងទិដ្ឋិវិសុទ្ធិព្រះកថាបញ្យលទិដ្ឋិវិសុទ្ធិបញ្យលត្រង់កម្មសកតញ្ញៀងដែលជា សម្បត្តិរបស់ខ្លួនព្រោះជាប្រយោជន៍នឹងឯងទំលេងនៅអនដ្ឋៈគឺបាបអកុសលដែលវាអត់ប្រយោជន៍ នឹងឯងចឹងបាបអកុសលហ្នឹងគឺអណត្តៈតែវាទំលាយប្រយោជន៍អញ្ចឹងទោះជាចិត្តនឹងសន្សំទៅប៉ុន្តែវាមិនមែនជាសម្បត្តិរបស់យើងទេអាហ្នឹងវាជាវិបត្តិគាត់ណាធ្វើនៅសេចក្តីអន្តរាយក្នុងជីវិតហ្នឹងឲ្យមានអកុសលវិបាកអញ្ចឹងទៅសម្បត្តិរបស់យើងអាហ្នឹងគឺបញ្យល់ពី កម្មសកតញ្ញៀន ញាណគឺបញ្ញាដែលបានដឹងអំពីសម្បត្តិរបស់ខ្លួនហ្នឹងគឺបនគណាដែលជាវត្តដាក់គាមិនីកុសលហើយក្រែងលោបល័យថាវិវត្តដាក់អីចឹងទៅលោកមកប្រែជួនកាលផ្លេចវិអីចឹងណាដាក់ត្រឹមតែវត្តដាក់គាមិនីកុសលអីហ្នឹងចឹងទៅមើលដល់បល័យទៀតទៅហើយក្នុងន័យលំសាហ្នឹងគឺកុសលក្នុងវត្តដាក់ហ្នឹងឯងចឹង នឹងឯងគឺជាការសម្ដែងដោយកម្មបណាកម្មបច្ច័យឲ្យមានវិបាកជាសុខហើយនឹងឧបនិស្សយបច្ច័យដែលញ៉ាំងលោកត្រៈឲ្យកើតឡើង ក្នុងកុសលនឹងបើយើងយល់ទៅពីរឿងកម្មបច្ច័យមួយយើងយល់ខុសក្នុងកុសលទៀតទៅណាត្រូវត្រូវខំយល់ពីឧបនិស្សយបច្ច័យហ្នឹងក៏ណា ទៅខំយល់ឲ្យបានច្បាស់អំពីកុសលជាបច្ច័យនៃកុសលដោយបកតោបនិជ្ជយបច្ច័យគឺណាហ្នឹងឯងហ្នឹងបានយើងយល់ត្រូវទៅនៅក្នុងកុសលបើមិនអញ្ចឹងលោកកត្រាកុសលអត់មានអីជាបច្ច័យអត់អាចកើតឡើងបានទេពិតមែនតែនិយាយថាយើង អ្នកបំពេញបុណ្យកុសលហ្នឹងវាមានយើងឯណាវាមានឯកុសលហ្នឹងទៅណាហ្នឹងឯង ដែលជាវត្តដាក់គាមនីកុសលដែលនាំឲ្យបាននៅសុគតិភព ដែលក្នុងអត្តសាលនីហ្នឹង បានសម្ដែងពីរឿងបរោះនេះមានទ្រព្យសម្បត្តិច្រើនណាធ្វើដំណើរឆ្លងផ្លូវកន្តារៈផ្លូវឆ្ងាយហ្នឹងហើយក៏ចូលសបាយរីករាយមហោស្រពអ្នកខាប់តរឹកអី ទៅតាមភូមិនិគមហ្នឹងរីករាយទៅហើយក៏បានដល់ទិសដៅដែលត្រូវទៅ ដែលព្រះកថាលោកលើកអំពីរឿងវត្តដាក់គេមិនីកុសលហ្នឹង ឲ្យមានការសោយសុខក្នុងដំណើរផ្លូវសោយសុខក្នុងភពនេះក៏ណាដោយអំណាចវត្តដាក់គិមនីកុសលហ្នឹងហើយក៏បានសម្រេចព្រះរហ័តហ្នឹងឯងនេះគឺទាំងអត្តកថាក្នុងបឋានអីអីហ្នឹងក៏យើងក៏បីនឹងបានជ្រាបទៅតាមកុសលហ្នឹងចឹង នឹងឯងកុំកុំឲ្យថ្នាំងថ្នាក់អអន្តោះអីនឹងរឿងកុសលស្អីរឿងអីឲ្យសោះរឿងរឿងវត្តដាក់នេះស្អីដែលជាមូលរបស់វត្តដាក់គឺអវិជ្ជានិងតណ្ហាគិតណាមូលរបស់វត្តដាក់មាន2គឺអវិជ្ជានិងតណ្ហាគិតណាមិនមិនមិនតួប៉ុននឹងទេគិតណាប៉ុននឹងគឺជាអ្នកមានគុណគិតណាប៉ុនគឺជាអ្នកមានគុណ ព្រោះដំណើរដូចជាយើងត្រូវមកបដិសន្ធិក្នុងផ្ទៃនៃមេត្តាអញ្ចឹងគឺមេត្តាជាអ្នកមានគុណព្រោះអញ្ចឹងបីបាច់មើលថែ តាំងពីយើងនៅក្នុងគួររហូតប្រសូតមកហ្នឹងចិនរហូតទៅទៀតនឹងជាអ្នកមានគុណយ៉ាងណាមិញប៉ុននឹងដូចគុណមេត្តាបិតាអញ្ចឹង គឺណាកុំកុំនិយាយពីរឿងរឿងអ្វីដែលថានាំឲ្យខ្លាចប៉ុននាំឲ្យ រង្គៀសទៅនៅក្នុងរឿងប៉ុនគឺណាប៉ុននឹងជាអ្នកមានគុណក្នុង វត្តដាក់ហ្នឹងឲ្យយើង រួចពីអបាយភូមិនេះហើយឲ្យយើងបានមកស្ដាប់ធัวរៀនធัวសន្តានាពធัวហ្នឹងគឺណាគឺសត្វតែជាកុសលវិបាកទាំងអស់គឺណា ដែលយើងមើលបត្រៃបីដកបានចក្ខុវិញ្ញាណកុសលវិបាកដូចហ្នឹងឯងស្ដាប់ពធัวបានសោតវិញ្ញាណកុសលវិបាកថែមទាំងអាចស្ដាប់រៀនចេះដឹងទៀតដោយសារកុសលវិបាកបដិសន្ធិប្រកបដោយបញ្ញាទៅទៀត នេះជាឧបការៈគុណរបស់បុណ្យចឹងហើយយើងត្រូវប្រើប្រាស់ផលរបស់បុណ្យនឹងឯងចឹងសាងនៅព្រំយានណាដូច្នេះគឺយើងមិនមែនទទួលស្គាល់តែបុណ្យថ្នាក់ព្រំយានទៅកម្មព្រះនិព្វានទេគឺណាបុណ្យដែលជាឧបករណ៍សម្រាប់យើងសាងព្រំយានហ្នឹងបើយើងមិនបដិសន្ធិជាមនុស្សទេធ្វើម៉េចសាងព្រំយានបាន វាមិនមានសាងព្រមយានអរិយមគ្គក្នុង នរកប្រែតេឆានអសូរកាយបានទេប៉ុណ្ណាហ្នឹងឯងដូច្នេះប៉ុនមិនមែនជាគ្រឿងរារាំងអីដើម្បីឲ្យសัตว์នឹងនៅ ក្នុងភពទេគឺត្រូវពឹងប៉ុននឹងទៀតដើម្បីមកកម្ចាត់បងអវិជ្ជាតណ្ហាឧបាទាននឹងនឹងឯងដល់ទៅពេលអស់អវិជ្ជាតណ្ហាបាទានទៅបុណ្យហ្នឹងក៏អស់ កិច្ចការងាររបស់ខ្លួននឹងដែលមានកិច្ចមាននទីដើម្បីកំចាត់បងនៅបាបអកុសលនឹងខ្មាំងសត្រូវនឹងបាបអកុសលដូចចោលដូចខ្មាំងអញ្ចឹងនឹងឯងឯចំណែកបុណ្យកុសលដូចជាកងតប ណាយើងកំពុងតែធ្វើសង្គ្រាមជាមួយកិលេសត្រូវប្រមូលកងតបហ្នឹងប្រមូលគ្រប់ប៉ុនទាំងអស់ចឹងទៅគណាព្រះពុទ្ធអង្គទ្រង់ប្រកាសសម្ដែងពីបរោះស្ត្រីធ្វើប៉ុនត្រូវធ្វើឲ្យរឿយរឿយណានឹងពុទ្ធិកានេះ បញ្ញាញជេបរិសោកយិរាកយិរាថេណੰបណបណੰតមហេឆន្ទាំងកយិរាថសុខោបញ្ញាសអុជយោហើយនាងលេខទេវធីតាហ្នឹងសម្រាប់ព្រះព្រះអរិយមគ្គហ្នឹងសោតាបត្តផលហ្នឹងទៅទៀតក៏ណាដោយសារពធាថាហ្នឹងបើបរោះស្ត្រីធ្វើបន់ត្រូវធ្វើឲ្យរឿយរឿយហ្នឹងឯងត្រូវធ្វើឲ្យរឿយរឿយ សូមឲ្យបុណ្យនៃពុទ្ធបរិស័ទយើងនឹងប្រកបដោយកុសលឆន្ទៈហើយមានការលះបង់បាបធัวក្នុងចិត្តសន្តាននឹងជាទិសដៅនឹងឯងតែប៉ុណ្ណឹងគឺពុទ្ធបរិស័ទយើងដល់ពេលវេលាដែលបុណ្យកុសលនឹងបានផ្សំគុំសពគ្រប់ដែលនឹងញ៉ាំងលោកតរៈឲ្យកើតឡើងទៅបានក្នុង លោកនេះគឺយើងស្ដាប់ម្ដងទៀតថា ក្រំតែជាលោក ដែលយើងត្រូវឆ្លងកាត់ទេខណាហ្នឹងឯងហើយបើយើងយល់ដឹងអញ្ចឹងគឺយើងត្រូវលះបង់ការហួងហែងហ្នឹងឯងទៅវាដូចជាថាផ្ទះសំណាក់អញ្ចឹងក៏បានយើងអាចចាកលោកនឹងទៅ ទៅរហូតមិនត្រឡប់មកកម្មអត្តភាពជាមនុស្សវិញក៏បានដែរ ប៉ុណ្ណានឹងឯងដោយអំណាចកុសលដែលឲ្យបដិសន្ធិក្នុងសុគតិភព មាន បញ្ញាស្ដាប់ពធទេសនា ទេវលោក ព្រហ្មលោកសម្រាប់អ្នកផលបរិនិព្វានទៅអត្តភាពនេះលោកនេះគឺត្រូវចោលទៅទេចឹងក៏ណាជារាជាអធិនឹងដូចជាភ្លើងដែលអំពងតែបូជាសពយើងនឹងទៅហើយពិតមែនមិនតាន់មរណៈ ក៏ប៉ុន្តែភ្លើងជារៀបជាធិនេះណាភ្លើងមរណៈហ្នឹងកំពុងតែបូជាសពយើងហ្នឹងឃើញទេហ្នឹងឯងអញ្ចឹងទៅយើងប្រគល់ឲ្យលោក នេះអញ្ចឹងទៅសក្កាយៈហ្នឹងវាជាត្រើយអាយបាទានខណ្ឌ5ហ្នឹងលោកហ្នឹងគឺជាអារម្មណ៍របស់វិថីចិត្តប៉ុន្តែបើយើងនិយាយត្រឹមតែថាលោកនេះ ណាគឺជាលោកដែលយើងត្រូវឆ្លងកាត់អានឹងដោយមរណសតិកម្មដ្ឋានអានឹងសមថៈហ្នឹងឯងយើងនិយាយប៉ុណ្ណឹងត្រឹមតែសមថៈឯងព្រោះយើងត្រូវឆ្លងកាត់ពីបដិសន្ធិទទួលនឹងចតិហ្នឹងហើយតែដល់យើងចូលមកដល់លោកនេះគ្រាន់តែជាអារម្មណ៍របស់វិថីចិត្តអានឹងចូលវិបស្សនា រូបារម្មណ៍សត្វតិអារម្មណ៍គុណធិអារម្មណ៍រក្សាអារម្មណ៍ផោតថពិអារម្មណ៍ធម្មារម្មណ៍ ហ្នឹងអញ្ចឹងវាត្រូវបន្តមកដល់លោកហ្នឹងដោយអត្ថបែកធ្លាយអញ្ចឹងលោកហ្នឹងវាត្រូវសូន ចាក់ទូខ្លួនចាក់សត្វបុគ្គលក្នុងរូបារម្មណ៍ហ្នឹងគឺសញ្ញតាវាអត់មាន មនុស្សសត្វបុគ្គលណាទេ រូបារម្មណ៍ហ្នឹងវាអត់មានរូប27ទៀតទេអត់មានចិត្តចេតសិកទេ អញ្ចឹងវាមានសัพท์បុគ្គលអីនៅក្នុងរូបដែលប្រកាសតាមផ្លូវភ្នែកហ្នឹងជាលោកក្នុងអរិយវិន័យជាអារម្មណ៍របស់ចក្ខុទ្វារវិថីហ្នឹងគឺវិបស្សនារៀនត្រូវឃើញរូបារម្មណ៍ហ្នឹងជាលោកដោយអត្ថបែកធ្លាយហ្នឹងឯងអញ្ចឹងដូច្នេះទាំងសមថៈទាំងវិបស្សនាដែលបានលះបង់នៅសេចក្តីអាល័យចំពោះលោកនេះ ដែលដូចជាផ្ទះសំណាក់អញ្ចឹងយើងចេញមកគឺយើងមិនបានឡោះឡៃហួងហែងអីថាជារបស់យើងទេទាំងដែលនៅមួយយប់ពីរយប់ហ្នឹងក៏គ្រាន់តែយើងនៅដោយមិនហួងហែងធ្វើកិច្ចការងារអីដែលត្រូវធ្វើហើយហើយក៏ចាកចេញទៅចឹងហ្នឹងឯងអាហ្នឹងដែលពុទ្ធបរិស័ទយើងទទួលយកបានបន្តិចម្ដងបន្តិចម្ដង ត្រូវកាត់កង្វល់ដែលយើងខ្វល់ដោយសារហួងហែងច្រើនហួងហែងរឿងអីរឿងអីដែលយើងជាប់ចម្ពាក់ត្រូវការប្រាថ្នាចង់បានហ្នឹងធ្វើឲ្យយើងកើតទុកធ្វើឲ្យយើងឆ្លោះប្រកែកតោះតេង គ្នាដោយការហួងហែងហ្នឹងវាអាចអ្នករតីនឹងចង់បានអីចឹងទៅ ហ្នឹងឯងហើយយើងហួងហែងហ្នឹងឯងអញ្ចឹងវានាំឲ្យកើតទុកហើយប៉ុន្តែបើយើងអប់រំសេចក្តីស្ងប់ខាងក្នុងទៅវាសិតតែតាកទួងនឹងវិបាកកម្មរៀងខ្លួន ដែលអ្នកតន្ត្រីមកដដើមមកយោអីចឹងទៅ គឺឲ្យតែយើងអាចរស់នៅបានមួយថ្ងៃមួយថ្ងៃហ្នឹងឯងយើងអត់មានទៀមទាអ្វីតន្ត្រីច្រើនទេ ហើយរឿងអីអីផ្សេងផ្សេងទៀតយើងមានកម្មសកតញ្ញិតនឹងគឺយើងសុកចិត្តត្រង់ដែលថាអ្វីអ្វីក្នុងជីវិតរបស់យើងនឹងយើងមានសតិសម្បជញ្ញៈរៀបចំជីវ័នចិត្តគឺឲ្យសាតកៈសម្បជញ្ញៈប្រព្រឹត្តទៅជាប្រយោជន៍ ប៉ុន្តែរឿងដតីទៀតដូចវិបាករបស់កម្មអីអីចឹងគឺយើងវាធូរស្រាលទៅព្រោះយើងត្រូវប្រគល់ទៅឲ្យកម្មជាបច្ច័យយើង ទទួលថាវាយុត្តិធម៌សម្រាប់ជីវិតរបស់យើង ហើយយើងមិនទៀមទេអីច្រើននោះទៅទៀតដោយសារយើងស្ងប់នៅតណ្ហាដល់អញ្ចឹងទៅយើងដឹងថាជីវិតត្រូវវិនិច្ឆ័យត្រូវរៀបចំមកដោយដោយបុព្វកម្មជីវិតសត្វលោកគ្រប់ពេលវេលា ទាំងដែលសឹងលក់សម្រាមលក់ទាំងដែលភ្ញាក់វាប្រព្រឹត្តទៅជាវិបាករបស់កម្មអានឹងក្រំតែប៉ុណ្ណឹងរឿងរ៉ាវអីអីអ្នករតីរំលោភបំពានអីមកលើជីវិតយើងអីអីហ្នឹងប៉ុណ្ណឹងចុះបើត្រូវស្លាប់ទៅទៀតយើងទៅ ប្តឹងផ្ដាល់អ្នកណាហ្នឹងឯងអាចស្លាប់បានឬថាមិនស្លាប់ទេវាត្រូវស្លាប់កូនជាទីស្រឡាញ់ឥឡូវនេះគ្រាន់តែដូចថាបាត់100ដុល្លារ ឬពុទ្ធបរិស័ទយើង អីសបូនតិចទៅថាមានហេតុការអីត្រូវអស់1000ដុល្លារឬថា10000ទេចុះហ្នឹងឯងហើយយើង គិតថាកូនជាទីស្រឡាញ់របស់យើងចៅជាទីស្រឡាញ់របស់យើងហ្នឹងថោកជាង10000ហ្នឹងទៅទៀតថាអត់ទេអត់កាត់ថ្លៃបានទេដូច្នេះយើងកុំចិត្តតែស្ដាយអា1000 10000ដែលបាត់នោះយើងគិតថានេះដែលយើងនៅជាមួយកូនយើងនេះកូននេះអាចស្លាប់បានទេណាអាចគ្រោះថ្នាក់អាចឧបទ្ទវហេតុអីអីបានណាហ្នឹងឯងដូច្នេះគឺ អ្វីអ្វីដែលចូលមកដល់ជីវិតរបស់យើងបាត់1000ដុល្លារ10000ដុល្លារហ្នឹងអានឹងជួយរំលឹកដាស់តឿនណាគឺណាបើយើងមិនទទួល ជារឿងអាក្រក់សម្រាប់ ជីវិតទេ យើងទទួលជាមេរៀនវិញកុំឲ្យយើងរស់នៅដោយការធ្វេសប្រហែសគឺណាត្រូវខំប្រឹងអប់រំចិត្តពិចារណា ថាយើងនឹងប្រត់ប្រាស់ពីអវ័យគ្រប់យ៉ាងនេះមកតែឯងទៅតែឯងអានឹងវាទៅជាជួយ រំលឹកអាបាត់1000ហ្នឹងជួយរំលឹកយើងឯណា ណាជួយរំលឹកទេឲ្យយើងមានស្មារតីពួកយើងនឹងត្រូវចោលទាំងអស់ហ្នឹងឯងបើយើង មិនតន់ស្លាប់ទៅទេតិចថាកូននឹងគ្រោះថ្នាក់អីមើលមើលឬក៏ចៅអីណានៅមើលចៅយូរយូរទៅរត់ទៅស្រឡាញ់ឡើងចៅខ្ញុំឆ្លាតអីអីចឹងទៅគេណាអានឹងឯងហើយយើងគិតតែប្រហែលចៅនឹង10000 100,000ដុល្លារគឺ យើងអត់មាន កាត់ថ្លៃអីបានទេអញ្ចឹងគឺយើងត្រូវទទួលយកមេរៀននៃជីវិតហ្នឹងមកអប់រំចិត្តត្រូវប្រញាប់រត់ទីពឹងឲ្យបានមមតំកណ្ដាកុំឲ្យចេះតែនៅជាប់ជំពាក់គិតទៅពីស្រឡាញ់ឡើងស្រឡាញ់ឡើងជាមួយចៅនឹងនោះហ្នឹងឯងគឺត្រូវពិចារណា សត្វលោកប្រព្រឹត្តទៅតាមកម្មចឹងយើងអត់មានអធិរាជលើម្ចាស់អ្វីអ្វីដែលជាសង្ខារនឹងគ្រប់គ្រងពីលើកម្មទៅទៀតទេត្រូវអប់រំភាវនាឲ្យខិតនៅខាងកម្មនឹងឲ្យព្រមទទួល កម្មរៀបចំសัตว์លោកយុទ្ធធัวត្រឹមត្រូវទៅតាមច្បាប់របស់កម្មនឹងដើម្បីដោះស្រាយបញ្ហាកុំឲ្យ វាសៅមងចិត្ត រឿយរឿយរហូតដល់ទៅសៅម៉ងចិត្តនៅពេលចិត្តស្លាប់នោះអានឹងគឺអ្វីអ្វីដែលចូលដល់ជីវិតរបស់យើងហ្នឹងនៅក្នុងកំណើតយើងជាមនុស្សប៉ុណ្ណឹងយើងត្រូវរៀនទទួល ថាជាមេរៀនរំលឹកដាស់តឿនយើងឯងអ្វីអ្វីទាំងអស់យើងចេះគិតថាអាក្រក់សម្រាប់យើងហ្នឹងអានឹងមកអំពីយើងទទួលយកព្រះធัวហ្នឹងនៅស្ទើរឯង ហ្នឹងឯងត្រូវទទួលឲ្យមមតំដល់ថែមទៀតព្រះអង្គរំលឹកដាស់តឿនតែម៉េចឲ្យចូលទៅដល់អភិនហបច្ចវេកណៈចូលទៅដល់ប្រកម្មដ្ឋានបានយើងដឹងថាអ្វីអ្វីនេះគឺជាគ្រូជាអាចារ្យរបស់យើង រំលឹកដាស់តឿនយើងកុំឲ្យភ្លេចខ្លួនកុំឲ្យយើងស្រវឹងកុំឲ្យយើងវង្វេងជាប់ជំពាក់ហួងហែងអ្វីអ្វីទាំងអស់ហ្នឹង អាហ្នឹងគឺទៅជារឿងល្អសម្រាប់យើងទៅវិញរឿងតដែលហ្នឹងណាយើងមានស្មារតីមមតំទទួលទៅវាទៅជាការរំលឹកដាស់តឿនណាហើយយើងយើងមើលសត្វលោកយើងក្នុងភាពជាបថុជននឹងយើងមើលមើលអាពេលដែលសបាយនឹង ដេកអោបសុកនឹងអូសបាយដូចជាព្រះអរហន្តដូចជាផុតចាកទុកហើយចឹងគឺណាតាមតែសបាយដល់តែពេលទុកមកមានអី ឯងស្មានតែគេសបាយហ្នឹងគេមានអីអាងដល់ទៅពេលຕົកមកសន្លប់ຕົកមកកាំងហើយចុះអង្កាលទៅពីមិនតាន់មកដល់មិនគួរសបាយទៅមកម្លេះវាដូចជាថាខ្ញុំខ្ញុំឈប់ខ្លាចជាក្តីຕົកឈប់ខ្លាចយៈមេណាសេចក្តីទុកយៈមេណាមកខ្ញុំអត់ខ្លាចទេខ្ញុំបានសម្រេចព្រះរហ័តហើយវារបៀបដូចអញ្ចឹងណា ប៉ុន្តែបើព្រះរហន្តមែនទែនព្រះអង្គក៏មិនទៅកកាកកាយអីជាមួយនឹងលោកនេះដែរដូចនេះគឺអត់មានកកាកកាយអីទៅទេញញឹមអីអីហ្នឹងក៏សិតតែមានហេតុណាមានហេតុមានផលចឹងទៅអាហ្នឹងឯងអានេះយើងយើងមើលសភាពដែលដែលនៅជាបឋមជនណាចេះកាយប្រឡោះចោះប្រឡងមកសបាយរីករាយ ទៅកើតដែលសេចក្តី ទុកនឹងទាំងទាំងទុកក្នុងអបាយភូមិគឺណាមិនដឹងគេថាស្អែកនឹងឬក៏នរកស្អែកនឹងប្រែតគឺណា មិនប្រកាសជាថាយើងរស់នៅ ក្នុងជាតិនឹងបានស្អែកឬក៏ជាតិក្រោយទេនឹងឯងហើយដំណើរជីវិត ដែលអត់តន់ធានាថានឹងបានរួចពីសេចក្តីទុកហើយសេចក្តី ទុកនឹងមិនមែនមិនដូចយើងនៅសុខស្រួលហើយយើងយើងគិតទៅថាដូចអត់លំបាកអីទេនឹងអញ្ចឹងបានអាសេចក្តីទុកនឹងជួយមករំលឹកយើង ថាគ្រាន់តែយើងបដិសន្ធិជាមនុស្ស មែនទេផលរបស់ប៉ុនប៉ុណ្ណឹងសេចក្តីទុក្ខម្ដងម្ដងនឹងលំបាកទ្រាំប៉ុណ្ណឹងហើយចូលតម្រាំដល់ទៅបដិសន្ធិក្នុងអបាយភូមិសេចក្តីទុក្ខវារួបរិទ្ធទាំងស្រុងដោយព្រះអង្គសម្ដែងថាព្រឹកគេចាក់100ទំពេងថ្ងៃ100ល្ងាច100សេចក្តីទុក្ខប៉ុណ្ណឹងដោយដុំថ្មតូចមួយនៅបាតប្រហោះធ្លាក់នរកដោយស្ដាច់ភ្នំហែមពៀនហើយប្រៀបនឹងដុំថ្មតូចមួយមើលមើលអាដុំថ្មតូចមួយហ្នឹងមួយថ្ងៃ300លំពេងអញ្ចឹង ហ្នឹងឯងហើយចូលតលទៅស្ដាច់ភ្នំហែមពៀនវាក្រៃលែងបណ្ណាទៅនេះគឺដំណើរជីវិតដែលធ្លាក់ចូលមកក្នុងវត្តដាក់នេះគឺពុទ្ធបរិស័ទយើងក៏បីនឹងបាន កំណត់ដឹងថាវាប្រព្រឹត្តទៅជាសង្សារទុក្ខ ណាបានជាពុទ្ធអង្គបំពេញអភិញ្ញាហា បារមី បាន ត្រាស់ជាពុទ្ធហ្នឹងមិនមែនគ្រាន់តែមកជួយសត្វលោកកើតមកជាតិស្លាប់ទៅសូន្យទៅហ្នឹងចាំបាច់ព្រះអង្គបំពេញបារមីឲ្យបាន ជាពុទ្ធតែណាហ្នឹងហើយក្រាន់តែសេចក្តីទុកក្នុងកំណើតជាមនុស្សប៉ុណ្ណឹងអត់ចាំបាច់ពុទ្ធទេហើយមនុស្សក៏មិនចាំបាច់ទៅពឹងពុទ្ធអីដែរពឹងតែប្រាក់ទៅបានហើយព្រះប្រាក់គ្រប់គ្រាន់ហើយ មិនបាច់ទៅព្រះពុទ្ធព្រះសម្មាសម្ពុទ្ធអីប៉ុន្តែសេចក្តីទុករបស់សត្វលោកនឹងវាមិនមែនតែមួយជាតិនឹងវាជាសង្សារទុកវាគ្រាន់តែសត្វលោកអត់ដឹងខ្លួនតែប៉ុណ្ណឹងអនេកជាតិសង្សារੰសន្ធាវិន្តិអវិន្ទងសោនឹងវាអត់ដឹងវាអត់ដឹងពីមួយជាតិទៅមួយជាតិនឹងវាជាជីវិតដែលប្រព្រឹត្តទៅវាដូចជាថាយើងភ្ញាក់ឡើងថ្ងៃហ្នឹងយើងចាំរឿងពីម្សិលមិញហ្នឹង ហ្នឹងឯងហើយដល់ទៅពេលបដិសន្ធិក្នុងនរកវាចាំរឿងចាំរឿងយើងថ្ងៃហ្នឹងឃើញណាហ្នឹងឯងចាំរឿងក្នុងជាតិដែលនៅ ជាមនុស្សហ្នឹងវាដូចភ្ញាក់ពីដេកចឹងបដិបដិសន្ធិនរកដោយចិត្តសៅមកនៅពេលចិត្តស្លាប់វាបើកឱកាសដល់អកុសលកម្មគ្រប់អង្គឯណានីមួយឲ្យបដិសន្ធិនៅក្នុងនរកប្រែតេឆានសោកាយហ្នឹងវាវាជាភពនៃនៃវិបាកបដិសន្ធិ ដែលជាអកុសលវិបាកហ្នឹងវាមានអញ្ចឹងយើងនៅជាមនុស្សឲ្យតឡាំងមានសេចក្តីទុកស្រាប់ហើយតើនៅពេលឈឺអីហ្នឹងលំបាកឈឺពោះលហិតលហៈអីហ្នឹងគឺដល់ពេលទុកកើតឡើងហ្នឹងអញ្ចឹងបានថាសេចក្តីទុកហ្នឹងវាជួយ រំលឹកញាតិញោមបងប្អូនកូនចៅឧស្សាហ៍ឈឺអីឈឺអីរីងរៃរំរៃ20ឆ្នាំ30ឆ្នាំមកហ្នឹងណាមិនមែនសុទ្ធតែរឿងអាក្រក់សម្រាប់យើងទេណា 20 30ឆ្នាំហ្នឹងជួយដាស់តឿនយើងសម្បើមណាស់ណាឲ្យដឹងថាទុក្ខវេទនាមានមែនណាហើយនៅជាមនុស្សមានអញ្ចឹងហើយរឿងអីដែលទុក្ខវេទនា20ដង30ដង100ដងលើសនឹងអត់នោះបើប៉ុណ្ណឹងវាមានហើយវាចិត្តតែមានទៅតាមបច្ច័យដែលវាមាននៅក្នុងโลกនេះ នឹងឯងអញ្ចឹងយើងយើងកុំឲ្យសោកសៅអីត្រង់តែរឿងទុកលំបាកមិនមែនតែរឿងឈឺទេរឿងអីក៏ដោយរឿងអីក៏ដោយទាំងអស់ហ្នឹងណាកុំកុំឲ្យយើងចេះតែទទួលថារឿងអាក្រក់ណាយើងទទួលរឿងទាំងអស់នោះទុកជាគ្រូបដៅយើងដែលយើងនៅរស់ក្នុងថ្ងៃហ្នឹងយើងទទួលយករឿងអតីតកាលហ្នឹងមកជាគ្រូ រំលឹកយើងវាទៅជារឿងល្អទៅវិញទាំងដែលយើងធ្លាប់តែគិតថាអាក្រក់អាក្រក់អាក្រក់ហ្នឹងសឹងតែថាដេកឲ្យស្លាប់ហ្នឹងណា គឺថានៅពេលដែលយើងទទួលសិក្សាពធัวទៅ បានយើងដឹងថាអ្វីអ្វីទាំងអស់ហ្នឹងគឺអត់មានទៅតាម ចំណង់អត់មានទៅតាមអំណាច មនុស្សទេវតាណាទេគឺជីវិតសត្វលោក គឺអត់មានទៅតាមអ្នកណាទៀមទាអ្នកណាត្រូវការទេជីវិតយើងជាក់ស្ដែងមើលមើលរឿងអីទាំងអស់ហ្នឹងមិននៅលើយើងទៀមទាយើងចង់បានហើយវាមាន បច្ច័យឲ្យកើតឡើងអញ្ចឹងមិនមែនតែពេលនឹងទេពេលណាក៏ដូចគ្នាអញ្ចឹងគឺយើងត្រូវតែរៀបចំអប់រំហេតុនៃសេចក្តីសុខកណា គឺបនកុសលនឹងឯងតែកណាកណាហើយអញ្ចឹងក្នុងបញ្ហា Mm-hmm. ប៉ុន្តែដែលគុណចាស់អង្គព្រះបញ្ញាភ្ជាប់តាលោកបានលើកយកមកហ្នឹងក៏បានជាការឆ្លើយប្រកេនគុណចាស់អំពីរឿងដែលថាសំបីតែកុសលធម៌ក៏តថាគតពោលថាត្រូវលះហ្នឹងមិនមែនបានដីថាមិនឲ្យធ្វើកុសលទេគាត់ណាហ្នឹងហើយមិនបានទីក្តីថាមិនឲ្យ បំពេញបុណ្យកុសលទេកុសលៈសោបសម្បទាអវាទតបាតេមកបាទ នឹងឯងគឺបានដីថាលះបង់ឆន្ទរាគៈលះបង់អកុសលតដែលនឹងឯងចឹងគឺណាដូច្នេះអវាទរបស់ព្រះអង្គក្នុងប្រសូតហ្នឹងគឺជ្រៅដោយអត្តអញ្ចឹងហើយតែយើងបញ្ចេញអត្តមកធ្វើឲ្យមនុស្សដូចថាសង្ស័យទៅនៅក្នុងកុសលធ្វើបុណ្យទៅខ្លាចបុណ្យនាំទៅកម្មភពអីអីហ្នឹង គឺយើងមិនអាចថាជាការគ្រប់គ្រងនៅអវាទរបស់ព្រះអង្គដែលទ្រង់ប្រកាសសម្ដែងថា អ្នកទាំងឡាយបំពេញបុណ្យកុសលហ្នឹងថាត្រូវ បំពេញដោយកុសលឆន្ទៈត្រូវធ្វើឲ្យរឿយរឿយណាហើយតើយើង ត្រូវប្រកាសពុទ្ធិកានឹងយ៉ាងម៉េចទៅអ ហ្នឹងឯងហើយយើងរង្គៀសជាមួយគ្នានឹងកុសល ខ្លាចថាកុសលនឹងនាំទៅកម្មភពអញ្ចឹងតើយើងត្រូវសំដែងថាបញ្ញញ្ញេបរិសោកយរាកយរាថេនាំងបណាប់បណាំងនឹងយ៉ាងម៉េចកើតទៅ ហ្នឹងហើយតែយើងត្រូវសំដែងយ៉ាងម៉េចទៅហើយតាមមហេឆន្ទាំងកយរាថសុខោបញ្ញសុឧចយោនេះសុខោបញ្ញសុឧចយោហ្នឹងគឺបានដីថា ការសន្សំបុណ្យនាំមកនៅសេចក្តីសុខហ្នឹងបុណ្យហ្នឹងជាហេតុនៃសេចក្តីសុខ ជាហេតុនៃសេចក្តីសុខទាំងបច្ចុប្បន្នជាហេតុនៃសេចក្តីសុខទាំងសម្បរាយិកភព ទាំងហេតុនៃសេចក្តីសុខពាក្យថាហេតុហ្នឹងគឺតួបច្ច័យណាក៏បានដែរទាំងដោយឧបនិស្សយបច្ច័យដែលនាំឲ្យបាននៅព្រះនិព្វាននឹងអត្តកថាបញ្ញសោតហើយយើងយើងកុំជៀសកុំកិច្ចគឺណាយើង ណាទទួលបត្រៃបីដកព្រះអត្ថកថា គឺយើងកុំកុំយកអត្ថកថាដែលតម្រូវនឹងគំនិតរបស់យើងតែយើងត្រូវរៀបចំគំនិតរបស់យើងឲ្យត្រូវនឹងអត្ថកថាវិញទៅណាកុំកុំយល់តែកន្លែងណា ដែលត្រូវនឹងគំនិតយើងនឹងឯងគឺគំនិតយើង វានៅមានវិបលាស់អញ្ចឹងត្រូវសម្រួលទៅតាមសេចក្តីនៃ ព្រះអត្តកថាហ្នឹង ត្រង់ដែលថាប៉ុនដែលនាំមកនៅ សម្បរាយិកៈសុខនិងនិព្វាន គឺយើងត្រូវតែទទួលយកកន្លែងហ្នឹងឲ្យបានហ្នឹងហើយមិនមិនអាចយើងខាត់ចេញទៅបានទេត្រូវរៀនឲ្យមកយល់អំពីកុសលជា បច្ច័យនៃកុសល ដោយឧបនិស្សយបច្ច័យហ្នឹងឲ្យឲ្យបានត្រឹមត្រូវ នឹងឯងព្រះអង្គទ្រង់ត្រាស់សម្ដែងតែកុំឲ្យខ្លាចប៉ុនគឺយើងមិនអាចនិយាយឲ្យនរណាខ្លាចប៉ុនបានទេប៉ុនអីក៏ដោយទាំងកណាព្រោះប៉ុននាំមកនៅសេចក្តីសុខហ្នឹងព្រះអង្គសម្ដៅយកសុខនៅក្នុងព្រំបលោកហ្នឹងហើយប៉ុនហ្នឹងក៏ព្រះអង្គសម្ដែងកុំឲ្យខ្លាចដែរកណាហ្នឹងឯងហើយព្រះកថាបញ្យលមិនមែនត្រឹមតែជាកម្មបច្ច័យឲ្យមានវិបាកជាសុខទេ បានជាសម្ដែងអំពីប៉ុនដែលឲ្យសម្រេចនៅ ព្រះនិព្វានហ្នឹងគឺក្នុងការដែលបំពេញទៅក្នុងសមថវិបស្សនាហ្នឹងក៏ឈ្មោះថាជាប៉ុនហ្នឹងហើយដែលឲ្យបានសម្រេចនៅលោកកតរៈវិវត្តដាក់ គឺព្រះនិព្វានហ្នឹងចុះណាអញ្ចឹងនៅក្នុងបញ្ញាពិសង្ខាអីអីហ្នឹងយើងត្រូវសិក្សាក្នុងការដែលត្រូវ ណាអស់នៅបុណ្យកុសលទាំងអស់ហ្នឹងគឺដោយអំណាចនៃការសម្រេចអរិយមគ្គជាលោកតរៈយើងត្រូវឲ្យដឹងថា ការដែលត្រូវឆ្លង នៅអន្លង់អោខៈអីអីហ្នឹងគឺជាឈ្មោះនៃលោកតរៈហ្នឹងឯងដែលព្រះអង្គត្រូវឆ្លង នៅកណ្ដួងអោខៈមិនលិចចោះមិនរស័តអណ្ដែតនឹងតេតួងនឹងការដែលត្រូវឆ្លងកាត់ ទាំងបញ្ញា ពិសង្ខា ទាំងអបញ្ញាពិសង្ខា ទាំងអនេញជាពិសង្ខាទាំងការលិចចុះទៅដោយអំណាចនៃកិលេសដោយតណ្ហាទិដ្ឋិអីអីហ្នឹងទាំងការរស័ព្ទអណ្ដែតដោយអភិសង្ខាអីអីហ្នឹងយើងត្រូវចាប់ចំណុចត្រង់ដែលថាឆ្លងហ្នឹងគឺព្រះអង្គប្រកាសអរិយមគ្គណាអរិយមគ្គទាំង4ហ្នឹង នឹងឯងដោយសោតាបត្តមៈសក្កទាគិវិមៈអនាគិវិមៈអរហត្តមៈនឹងឯង ប៉ុន្តែដល់មកក្នុងការដែលត្រូវបំពេញនៅ អរិយមគ្គនេះហ្នឹងឯងត្រូវអប់រំឲ្យបានសម្រេចអរិយមគ្គនេះហ្នឹងគឺត្រូវអាស្រ័យនៅ ក្នុងគ្រប់បុណ្យកុសលទាំងអស់ហ្នឹងឯងអត់មានអ្វីដែលត្រូវទៅរង្គៀសចំពោះបុណ្យអីបុណ្យអីទេឲ្យតែថាជាមហាកុសលនឹងឯងបានសម្រេចទៅហើយជាពិសេសដែលពុទ្ធបរិស័ទយើង បានឆ្លាតឆ្លៀសទៅនៅក្នុងពុទ្ធសាសនានឹងឯងឱកាសពេលវេលាដែលត្រូវសម្រេចបាននៅក្នុងមជ្ឈមបដិបទានឹងគឺការដែលត្រូវអប់រំទៅក្នុងសមថវិបស្សនានឹងដែលមានសិលនឹងឯងជាបាទនឹងឯងអញ្ចឹងកុសលទាំងឡាយទាំងពួងដែលបំពេញមកពីក្នុងអតីតអីអីទាំងអស់ហ្នឹងគឺយើងត្រូវប្រកាសគុណតាមព្រះអត្តកថា មង្គលសោតដែលឲ្យមានកតញ្ញតា ដឹងគុណអគុណបនដែលបននឹងឲ្យរួចពីអបាយភូមិនឹង កុំកុំប្រកាសថាប៉ុននឹងអត្តប្រយោជន៍ដែលនាំឲ្យវិលវល់នៅ ក្នុងភពអីអីគឺកុំកុំប្រកាសថាប៉ុននឹងអត្តប្រយោជន៍គឺណា គឺអ្វីដែលអត្តប្រយោជន៍ដែលជាអនត្ថៈនឹងគឺមានតែបាទេក៏ណាឯចំណែកប៉ុនដែលប្រព្រឹត្តទៅក្នុងវត្តដាក់នឹងក៏ដោយវត្តដាក់គេមនីកុសលនឹងក៏ដោយគឺជាអត្ថៈជាប្រយោជន៍អានឹងបើយើងកម្មយកតាមពាក្យព្រះអត្តកថា គឺជាជាអដ្ឋៈហើយទំលាយអនដ្ឋៈទំលាយបាបអកុសលដែលឥតប្រយោជន៍ហ្នឹងហើយដូចជាមេត្តាបិតាអញ្ចឹងតែយើងគិតថាមកពីមេត្តាបិតាហ្នឹងបង្កើតយើងចិនយើងអញ្ចឹងគឺយើងគិតថាម៉េចគិតថាគាត់នឹងជាអ្នកមានទោសហ្នឹង ដែលបង្កើតយើងចិញ្ចឹមយើងមកឲ្យឲ្យនៅក្នុងភពឲ្យនៅក្នុងវត្តដាក់ហ្នឹងហើយយើងគិតថាម៉ែឪនឹងជាទោសឬយ៉ាងម៉េចទៅអញ្ចឹងគឺថារាប់ជាតិជាអណែកពីអតីតមកហ្នឹងគឺមេត្តាបិតាជាអ្នកមានគុណគ្រប់ជាតិមកហ្នឹងគុណគឺគុណអញ្ចឹងជាឧបការៈមកអញ្ចឹងហើយនឹងគ្រាន់តែមេត្តាបិតាផង អីចុះដល់ទៅបនទៅទៀតដែលមេដាបិតាមិនអាចធ្វើឲ្យបានទេនៅ សម្បត្តិស្ដេចចក្រក្តីសម្បត្តិទេវលោកក្តីសមាបត្តិសម្បត្តិក្តីនិង លោកតរៈសម្បត្តិក្តីតែ សម្មាបណិតាំងចិត្តតាំងនឹងធ្វើឲ្យបានព្រះអង្គទ្រង់ប្រកាសសម្ដែងដោយសម្មាបណិតាំងចិត្តតាំងនឹងកុសលកម្មបទ10ហ្នឹងឲ្យសម្រេចបាន នៅគ្រប់សម្បត្តិទាំងអស់ ទាំងលោកិយៈទាំងលោកកតរៈទៀតទាំងកុសលវិបាកណាទាំងកុសលចិត្តណាកុសលវិបាកបានជា ស្ដេចចក្របានសម្បត្តិទេវតាហើយសមាបត្តិហើយនឹងលោកកតរៈសម្បត្តិនឹងនឹងអត្តកថាដែលសម្ដែងអំពីសមាបណិអតាំងចិត្តតាំងនេះសាយសោនាំងតតោករេនឹង ហ្នឹងឯងអញ្ចឹងចំពោះបុណ្យកុសលយើងត្រូវរតនាពុទ្ធិកាដែលព្រះអង្គទ្រង់ប្រកាសសម្ដែងមកថាមេវមញ្ញេថាបញ្ញសៈអ្នកមត្តាំងអាកមិសតិអ្នកទាំងឡាយកុំឲ្យមើងងាយបុណ្យថាតិចតួចតូចតាចថាបុណ្យនឹងមិនឲ្យផលគឺព្រះអង្គថាកុំឲ្យមើងងាយណាទឹកស្រក់តក់តក់ ពេញឆ្នាំងពេញក្អមគឺណាឧតពិនទុនិបាតេនៈឧតកំភោបេពរតិហើយអ្នកប្រាជ្ញសំបុនមិនមែននោះល្ងងខ្លៅទេណាអាពរតិភីរោបញ្ញសៈថោកាំងថោកាំងបេអាចិនាំងយ៉ាង នឹងឯងអញ្ចឹងគឺ អ្វីដែលជាឫសគល់នៃវត្តដាក់ហ្នឹងគឺយើងត្រូវណែនាំទៅ នៅ ក្នុងរឿងសម្បថវិបស្សនា ដែលមានសិលជាបាតហ្នឹងប្រព្រឹត្តទៅដើម្បីលះអវិជ្ជានិងតណ្ហាចាក់ធ្លុះទៅក្នុងសច្ចធัวទៅអត់មានបញ្ហាអីជាមួយប៉ុនទេឲ្យតែអស់អវិជ្ជានិងតណ្ហាទៅអត់មានចេះប៉ុននាំឲ្យទៅកើតទីណាកើតទេណាគឺ ឧបនិស្ស័យនៃកុសលនឹងញ៉ាំងអព្យាក្រិតមហាកិរិយាជាដើមនឹងឲ្យកើតឡើងក្នុងប្រខេណាស្របដោយបកតោបនិស្សយបច្ច័យ ហើយអត់មានឲ្យបដិសន្ធិអី ទៅក្នុងភពភូមិណា ទៅទេ ពីព្រោះខ្សែចំណងដែលចងក្នុងភពដែលសម្រាប់ធ្វើឲ្យកម្មនឹង ជាជនិកកម្មនឹងវាត្រូវកាត់ផ្ដាច់ហើយអញ្ចឹងវានៅលើអវិជ្ជាឯនេះទេដូច្នេះនៅក្នុងរឿងដែលព្រះអង្គសម្ដែងថាសំបីតែកុសលក៏តថាគតពោលថាអ្នកទាំងឡាយក៏បីលះបង់ចាំបាច់ពោលទៅថ្វី ចំពោះអកុសលនឹងអញ្ចឹងគឺ នៅ ក្នុងការដែលត្រូវ លះបង់អកុសលនឹងវាចាំបាច់ហើយដែលព្រះអង្គទ្រង់ការសម្ដែងនឹងហើយសេចក្តីព្រះរថា លោកបញ្យលកុំឲ្យយើងច្រឡំទៅនឹងថាលះកុសលនឹងគឺឈប់ធ្វើកុសលឬក៏រង្គៀសសៅមងចិត្តអីទៅជាមួយកុសលព្រះរថាលោកបញ្យលពុទ្ធិកានឹងគឺលះបង់ឆន្ទរាគៈក្នុងសមថៈនិងវិបស្សនានឹងឯងលះបង់ឆន្ទរាគៈឆន្ទរាគៈនឹងវាជាអកុសលដែលវាជាប់ជំពាក់ទៅ នៅ ក្នុងសមថៈនិងវិ វិបស្សនានឹងមិនអាចសម្រេចមគ្គផលបានទេលះឆន្ទរាគៈនឹងនឹងគឺលះបង់កុសលនឹងគឺលះបង់ឆន្ទរាគៈលះបង់បញ្ញខណ្ឌក៏លះបង់ឆន្ទរាគៈដែរដែលឈ្មោះថាដាក់ចុះនៅបញ្ញខណ្ឌហ្នឹងគឺលះបង់ឆន្ទរាគៈក្នុង បញ្ញខណ្ឌហ្នឹងឯងនៅតែជាការលះបង់នៅអកុសលអញ្ចឹងគាត់ណា អញ្ចឹងវាអត់មានបញ្ហាអីដែល ពុទ្ធបរិស័ទយើង លើកយកបុណ្យកុសលហ្នឹងមកឲ្យជាបញ្ហា នៅក្នុងដំណើរដែលពុទ្ធបរិស័ទយើងប្រព្រឹត្តទៅនៅក្នុងភពហ្នឹង គឺជាកម្មបច្ច័យឲ្យមានវិបាកកម្រេចសន្ធិហ្នឹងដោយសារវាជាប់ខ្សែចំណងភពហ្នឹងសញ្ញាជាអ្នកហ្នឹងរាប់មើលសិតតែអកុសលទាំងអស់អត់មានកុសលទេសញ្ញាជាអ្នកហ្នឹងហើយក្នុងបដិច្ចសមុបាទធัวមូលណាមូលមាន2គឺអវិជ្ជានិងតណ្ហាហ្នឹងអត់មានជាបុណ្យកុសលអីទេអញ្ចឹងបុណ្យកុសលនោះទៅជាអ្នកមានឧបការៈនៅក្នុងភពហ្នឹង ហ្នឹងឯងពីព្រោះបើអត់មានបុណ្យទេគឺនរកប្រែទេឆានអសូរកាយទុកលំបាកសពគ្រប់ទាំងអស់នឹងឯងអញ្ចឹងប៉ុននឹងអ្នកជួយជួយដែលថាយើងមិនតន់រួចផុតពីចំណងក្នុងភពនឹងប៉ុននឹងជាអ្នកជួយចាប់ជាអ្នកមាន ឧបការៈអញ្ចឹង នឹងឯងហើយដល់ទៅពេលកាត់ចំណងភពនឹងអស់ហើយបុណ្យហ្នឹងក៏ពេញជូនដំណើរទៅដល់អរហត្តមគ្គហ្នឹងឲ្យសម្រេចដល់ទីបំផុតនៃកុសលហ្នឹងហើយហើយឲ្យមានកុសលវិបាកនៅ ក្នុងជីវិតនៃប្រខៃណាស្របហ្នឹងទទួលគ្នានឹងចុតិចិត្តបរិនិព្វានហ្នឹងចឹងគឺនៅក្នុងបញ្ហាហ្នឹងប៉ុណ្ណឹងហើយអឺ ទុនចាស់សំណាក់សិស្សវត្តមហាវ័នករីរំទាំងសូមសាកសួរបញ្ហាជាប់តេតងនឹងការបរិនិព្វានរបស់ព្រះអរិយបុគ្គល3អង្គដែលមានការផ្លែកគ្នាក្នុងរឿងដែលព្រះពោធិសត្វផ្ទាត់គ្រោះចំតិជា ព្រះបជ័យកពុទ្ធមិនមែនពពុទ្ធិសត្វហ្នឹងនៅ ជាប្រែតសពថ្ងៃហ្នឹងហ្នឹងអ្នកផ្ទាត់ក្របគ្រោះហ្នឹងហ្នឹងឯងផ្ទាត់ក្របគ្រោះចំតិជាព្រះវិជ័យកពុទ្ធឆ្លុះពីខាងទៅមកខាងហ្នឹងអាហ្នឹងឯងដែលព្រះអង្គទ្រង់សម្ដែងយាវទេវៈអនត្ថាយៈញត្តតាំងពេលះសៈជាយតិហន្តិពេលះសៈសុកកាំងសੰងមុតធាំងអសៈវិបាតយ៉ាងហ្នឹង អាហ្នឹងគឺប្ររពទៅលើបរោះនឹងឯងចាំគាត់ណាចំណេះចេះដឹងរបស់បរោះហ្នឹងគឺថាជាបុគ្គលពេលអញ្ចឹងអាចំណេះចេះដឹងអ្វីអ្វីដែលមានបានអីទាំងអស់ទាំងលៀបទាំងយោះហ្នឹងវាទៅជាអត្ថប្រយោជន៍វាបានត្រឹមតែជាការកាត់នៅចំណែកនៃធัวសសម្រាប់ធัวសហ្នឹងហើយនឹងកាត់ក្បាលគឺបញ្ញានៃបុគ្គលងងខ្លៅហ្នឹងចឹងទៅហើយ គុណចាស់គ្រាន់តែលើកឲ្យឃើញការបរិនិព្វានរបស់ព្រះបច្ចេកពុទ្ធនឹងចំណែករឿងព្រះតិពៈមលបុត្រអាត្មាធ្លាប់បាន ស្ដាប់ក្នុងខ្សែអត្ថឯកតតកៈលោកគ្រូសំដែងថាលោកចូលឈានហើយអធិដ្ឋានឲ្យទេជោធាតរំលាយកាយរបស់លោកលោកទេជោធាតនោះរំលាយកាយរបស់លោកអស់ហើយសំបីតែធាតរបស់លោកក៏អត់មានសេះសល់ទៅលោក ចេញចាកឈានហើយបរិនិព្វានហ្នឹងហើយគឺលោកចូលឈានទេចូលកសិនរួចទៅក៏អធិដ្ឋានដល់ពេលបរិនិព្វានទៅឲ្យទេចូលធាតនឹងរំលាយបរមសពសាកសពហ្នឹងសាកសពរបស់លោកនៅឯដល់អាកាសហ្នឹងហ្នឹងឯងសន្តតិមហាមាត្រចឹងដែរណាជាដើមហ្នឹង ហើយឯព្រះមហាមោគលានថេវិញ ត្រូវបានពួកចោរកាប់ចិញ្ច្រាំហើយលោកក៏ប្រមូលផ្ដុំនៅសាច់ឈាមរបស់លោកហើយនិមន្តទៅថ្វាយបង្គំលាព្រះសាស្តាទៅចូលបរិនិព្វានជាខាងក្រោយទៅណាអញ្ចឹងអាត្មាភាពសំសួរថាតើការបរិនិព្វានរបស់ព្រះអរហន្តទាំងឡាយមានសភាពប្លែកគ្នាឬដូចម្ដេចទៅណា បើដូច្នេះព្រះអរហន្តទាំងឡាយលោកអាចញ៉ាំងចិត្តវិញ្ញាណរបស់លោកឲ្យនៅក្នុងអំណាចរបស់លោកបានឬយ៉ាងណាសូមឲ្យលោកគ្រូជួយស្រាយភ្លឺក្នុងសេចក្តីនេះណាហើយនឹងបានបនកសលជូនលោកគ្រូដោយក្តីជ្រះថ្លាទាំងប៉ុណ្ណាគឺនេះជាវិបាករបស់កម្មគាត់ណាមិនមែនតួព្រះនិព្វានទេហ្នឹងណា ដែលពោលថាព្រះអង្គបរិនិព្វានហ្នឹងគឺយើងកុំច្រឡំទៅនឹងនិព្វានធាតគេណាហ្នឹងឯងនិព្វានធាតដែលជាអសង្កតធាតហ្នឹងហ្នឹងឯងនេះគឺជាវិបាករបស់កម្មតេតួងនឹងសង្ខារធัวគឺណាដោយព្រះមហាមុគលានហ្នឹងជារឿងអកុសលវិបាក ដែលវាយប្រហាមេដាបៃតាអញ្ចឹងគឺបាបកម្មនឹងត្រូវឲ្យផលមកដល់ចៅវាយនឹងជាអកុសលវិបាកប៉ុន្តែអត់មានបើកឱកាសអីឲ្យដល់កម្មតតីអីឲ្យបរិសន្ធិទេក៏ដូចបាទពេញពិសាអកុសលកម្មឲ្យឲ្យវិបាករហូតដល់ទៅ អស់វិជនមែនប៉ុន្តែបើកឱកាសដល់កុសលកម្មឲ្យបដិសន្ធិក្នុងទេវលោកហ្នឹងឯងអាហ្នឹងតកតួងទៅ នឹងកម្មមួយដែលហៅថាឧបខេតកកម្មកម្មហ្នឹងចូលមកកាត់នៅជីវិតហ្នឹងហើយអកុសលកម្មហ្នឹងអាចជាជានកកម្មឲ្យបដិសន្ធិក្នុងអបាយភូមិបានហ្នឹងឯងតកតួងទៅដូចជានាងចិញ្ចា ឬក៏នន់តៈដែលបន្ទុះជាមួយនឹងអបលវណ្ណាឬក៏នន់តយៈដែលប្រហាព្រះសិរីបុត្រឬទូសីមេអីអីទាំងអស់ហ្នឹងអាហ្នឹងគឺថាបាបកម្មដែលធ្វើហ្នឹងក្នុងបច្ចុប្បន្នហ្នឹងតែហ្មងចឹងជាឧបខេតកកម្មមកកាត់ជីវិតហើយជាជានកកម្មឲ្យបដិសន្ធិក្នុងនរោហ្នឹងឯងអាហ្នឹងវាមួយផ្នែកទៅមួយផ្នែកទៀតដោយប្របាទពិមពិសាអញ្ចឹង វាចូលមកកាត់ជីវិតព្រះអង្គមែនប៉ុន្តែវាអត់ឲ្យបដិសន្ធិទេដោយសារព្រះអង្គជាព្រះសោតាបានអញ្ចឹងបើកឱកាសដល់កុសលកម្មវិញឯងមានសិទ្ធត្រឹមតែសម្លាប់ជីវិតបាន តែអត់មានសិទ្ធឲ្យបដិសន្ធិទេនឹងឯងហើយដល់ទៅជាមួយនឹងព្រះអរហន្តដោយព្រះមហាមុគលានអញ្ចឹង មានសិទ្ធមកផ្ដាច់ជីវិតបានប៉ុន្តែអត់មានសិទ្ធឲ្យបដិសន្ធិកម្មតន្ត្រីក៏អត់មានសិទ្ធ ទៅនៅអស់សិទ្ធអស់អំណាចទៅចូលបរិនិព្វានទៅហ្នឹងគឺជាវិបាកកម្មគឺខុសគ្នាអញ្ចឹងចឹងគាត់ណាសំបីតែព្រះពុទ្ធអង្គក៏ព្រះអង្គធ្លាក់ព្រះលោហិតហើយបរិនិព្វានដែរហើយធ្លាក់ព្រះលោហិតហ្នឹងក៏អកុសលវិបាកទៀតណាហើយមើលមើលទៀតព្រះពុទ្ធអង្គណាគឺថា យើងចាំបាច់ថាទៅរកគ្រូទេវតាអីណាទៀតបើទេវតាប្រអិនប្រព្រំសិតតែព្រះអរិយបុគ្គលហើយជា ជាសាវករបស់ព្រះអង្គនេះប៉ុន្តែនរណាមកនៅពីលើអំណាចនៃកម្មនឹងបានចឹងរឿងពុទ្ធបរិស័ទយើងយើងត្រូវ ទទួលយកកន្លែងហ្នឹងហើយយើងត្រូវគិតថាវាសមមុខវាសមមុខយើងហើយហ្នឹងឯងទទួលអកុសលវិបាករឿងអីរឿងអីរឿងអីហ្នឹងសមមុខ ហ្នឹងឯងថាអូបន្តិចថាសំមុខហ្នឹងឯងមុខយើងនោះវាសំណាស់ទៅហើយយើងយកមុខយើងទៅទៅប្រៀបជាមួយនឹងប្រភពព្រះដែលមានប្រភពយ៉ាងម៉េចហ្នឹងហ៎តែព្រះអង្គនៅមានអកុសលវិបាកផ្សេងផ្សេងរហូតបរិនិព្វានដោយសារអកុសលវិបាកនោះ ពិតមែនតែអត់មាននរណាមកបហាព្រះអង្គទេគ្រប់ពុទ្ធទាំងអស់អត់បរិនិព្វានដោយនរណាបហាទេទេណាអត់មាននរណាចង់មកធ្វើឃាតព្រះអង្គអីបានទេតាំងពីយាងចុះកម្មប្រគួររហូតប៉ុន្តែអកុសលកម្មដែលមានហើយតាកតងនឹងរឿងដែលព្រះអង្គធ្លាប់ធ្វើជាគ្រូពេទ្យដាក់ថ្នាំឲ្យគេបំណងឲ្យគេស្លាប់ហើយគេស្លាប់មែនណាដោយការដែល ខឹងរឿងខឹងក្នុងកាលនោះគេថាវាមានអញ្ចឹងហើយត្រូវអានឹងក្នុង ក្នុងពុទ្ធភាប្រទានព្រះអង្គសម្ដែងផ្ទាល់មិនមែនណាណាអីដូចថាខ្នំខ្នាញ់ខឹងស្អប់នឹងព្រះពុទ្ធអង្គហើយចេះតែមកប្រកាសសម្ដែងដូចថាបើគេព្រះពុទ្ធអីចឹងនិយាយអាក្រក់ពីព្រះអង្គអីគឺអត់ទេព្រះអង្គទ្រង់ប្រកាសសម្ដែង ជា ប្រយោជន៍ឲ្យដល់សត្វលោកនឹងគឺថា មានសតិសម្បជញ្ញៈមានសេចក្តីអត់ធន់ទទួលអកុសលវិបាករបស់ខ្លួនពិតមែនតែអកុសលវិបាកក៏ប៉ុន្តែចិត្តជាកុសលឃើញណាហ្នឹងឯងដូចភិក្ខុប្រមាណរាប់រយអង្គដែលដែលធ្វើអត្តឃាតណាឲ្យឲ្យគេជួយសម្លាប់ទៅឲ្យបាតឲ្យចៃវអីអីហ្នឹងអានឹងអកុសលវិបាកអើទាំងធ្លាប់សម្លាប់ត្រីមកហ្នឹងឯង ប៉ុន្តែព្រះពុទ្ធអង្គទ្រង់ជួយឲ្យមានកុសលចិត្តឲ្យអ្នកទាំងអស់ហ្នឹងទៅទេវលោកទាំងអស់ទាំងព្រះអង្គសំដែងអសពកម្មដ្ឋានឲ្យនឿយណាយនឹងរូបកាយហ្នឹងមិនអ្នកនឿយណាយនឹងរូបកាយសិតតែចង់សម្រាប់ខ្លួនណាប៉ុន្តែវាត្រូវគ្នានឹងអកុសលកម្មហ្នឹងឲ្យផលចឹងតែអញ្ចឹងបានថាយើងអប់រំចិត្ត ទៅតាមផ្លូវពធัวហ្នឹងគឺដោះស្រាយក្តីទុកលំបាកវិបត្តិអកុសលវិបាកអីគ្រប់យ៉ាងបានតែឲ្យតែចិត្តមានសេចក្តីសុខស្ងប់ចឹងពាក្យថាសំមុខហ្នឹងគឺយើងត្រូវទទួលឲ្យតិចល្អកចឹងទៅណាគឺមិនឲ្យយើងបន្ទុះតោះ ជាមួយនឹងសភាពការនៃជីវិតព្រឹត្តិការណ៍នៃជីវិតបន្ទុះអ្នករតីរឿងអីរឿងអីនាំឲ្យមួម៉ៅក្តៅក្រហាយចិត្តទៅទេប៉ុណ្ណា នឹងឯងចឹងនឹងគឺពុទ្ធបរិស័ទយើងណាកុំវល់តែបង្កាត់ភ្លើងដុតអ្នកដែលយើងស្អប់យ៉ាងនេះយ៉ាងនោះ ព្រោះអ្នកដែលត្រូវឆេះជាមួយអ្នកដតីដែលយើងដុតហ្នឹងគឺខ្លួនយើងហ្នឹងណាខ្លួនយើងដែលបង្កាត់ភ្លើងដុតគេហ្នឹងវាឆេះទាំងខ្លួនយើងណាហ្នឹងឯងយើងត្រូវមកពិចារណាវិបាកកម្មតែប៉ុណ្ណឹងគឺអត់អីទេយើងទទួលយកជាមេរៀនហើយបានជាអារម្មណ៍នៃប្រកម្មដ្ឋានអប់រំចិត្តដើម្បីឲ្យយើងនឿយណាយជាមួយនឹងអត្តភាពហ្នឹងកុំឲ្យចេះតែថាអូយសុបាយសុខអាស្រួលណាស់អីអីនោះ នឹងឯងអានេះជួយដាស់តឿនយើងនៅក្នុងកំណើតជាមនុស្សចឹងល្អណាស់ដែលយើង បានទទួលយកពធទៅ យើង សិក្សាឲ្យនឿយណាយ ចំពោះជីវិតក្នុងវត្តដាក់ហ្នឹងអត់មែនអ្វីអ្វីនៅលើយើងចាត់ចែងរៀបចំចង់បានអីបាននឹងទេវានៅ ក្នុងអំណាចនៃកម្មជាបច្ច័យយ៉ាងពុទ្ធបរិស័ទយើងគឺអប់រំចិត្ត ឲ្យបានប្រកបទៅដោយសតិបញ្ញា ទទួលយកព្រឹត្តិការណ៍នៃជីវិតនឹងដោយសេចក្តីស្ងប់រងាប់ចិត្តដំណើរនឹងលាចាកលោកនឹងទៅកម្មទេវលោកព្រហ្មលោកហើយគឺថាសម្រេចលោកកតរៈធัวបាន ក្នុង ទេវលោកគុណចាស់អង្គព្រះបញ្ញាចោតតោលោកអត់មានប្រាថ្នាឲ្យបានបួសក្នុង សាសនាព្រះរិយមេត្រីអីទៀតទេគឺថាខំបំពេញបុណ្យកុសលសពថ្ងៃហ្នឹងគឺថាឲ្យបានរួចផុតអំពីពិភពមនុស្សអីហ្នឹងទៅទៅទេវលោកអីសម្រាប់មគ្គផលទៅទាំងដងទៅ ណាហ្នឹងឯងបានពោះប៉ុណ្ណឹងហើយគឺថាមានទិសដៅថាឲ្យតែបានឆ្លងកាត់សុគតិភពហើយជួបលោកកតរៈធัวបរិនិព្វានទៅតែប៉ុណ្ណឹងទេហ្នឹងឯងបើគុណចាស់ប្រហັບតីអធិស្ឋ័យថាបំណាច់នឹងបរិនិព្វានបរិនិព្វានក្នុងសម្ពុតការសាវៈអានឹងតលតែបានបួសក្នុងសាសនាព្រះរិយមេត្រីទាំងព្រោះយើងជាមនុស្សនេះ មិនអាចសម្រេចព្រះរហ័តបានទៀតទេមិនអាចបរិនិព្វាន នៅក្នុងសម្ពុតការសាវកនឹងទេណាតើជួបព្រះរិយមេត្រីក៏បានសម្រេចទៅតាមសេចក្តីប្រាថ្នានឹងហើយ ចឹងគឺប៉ុណ្ណឹងបញ្ហាព្រះចាស់បរិនិព្វានហ្នឹងវាជាវិបាករបស់កម្មទំបី តែពុទ្ធអង្គក៏បរិនិព្វានដោយសារធ្លាក់ព្រះលោហិតហ្នឹងក្រំតែថាគុណចាស់លើកអំពីរឿងដែលថាមានការបង្កប់បញ្ជាទៅលើចិត្តអីអីនឹងបានដោយព្រះពុទ្ធអង្គទ្រង់អធិដ្ឋានបជនឲ្យនៅ10ខែទៀតនឹងគឺដោយអតិបាបរបស់ព្រះអង្គទាំងគាត់ណារឿង ចិត្តជាមួយព្រះអរហន្តហ្នឹងគឺផ្ទុយគ្នាអំពីអ្នកដែលមានកិលេសអ្នកដែលមានកិលេសគឺលុះនៅក្នុងអំណាចរបស់ចិត្តហើយពេលថាលុះនៅក្នុងអំណាចរបស់ចិត្តប៉ុណ្ណឹងគឺចិត្តហ្នឹងវាប្រព្រឹត្តទៅតាមអំណាចនៃកិលេសតណ្ហាហើយហ្នឹងឯងអញ្ចឹងបានដែលព្រះពុទ្ធអង្គប្រទានអវាទចំពោះពនាងកុតតាហ្នឹងត្រង់ដែលថា នាងបានលះបង់វង្សាកណាញាត កំនួតទ្រព្យសម្បត្តិហើយនឹងបុតចូលកាន់ភ្នោះបួសនេះដើម្បីប្រយោជន៍ណា ចូលប្រឹងប្រែងជាយាមឲ្យបានរឿយរឿយដើម្បីបានសម្រេចនៅប្រយោជន៍នោះចុះកុំលុះនៅក្នុងអំណាចនៃចិត្តប៉ុណ្ណាតែប៉ុណ្ណឹងទេប៉ុន្តែព្រះកថាលោកបញ្យលថា គឺអំណាចនៃចិត្តកោងគឺបាបចិត្តចិត្តអាក្រក់ហ្នឹងកុំឲ្យលុះនៅក្នុងអំណាចនៃចិត្តដែលប្រកបដោយតណ្ហាហ្នឹងនឹងឯងឯចំណែកព្រះអរហន្តគឺធ្វើចិត្តឲ្យនៅក្នុងអំណាចយ៉ាទៅវិញឲ្យផ្ទុយគ្នាគុណចាស់ព្រះអរហន្តធ្វើចិត្តឲ្យនៅក្នុងអំណាចហ្នឹងគឺបានដីថាដូចព្រះសិរីបុត្រអីដែលព្រះរាមាពុភៈសរសើរហ្នឹង គឺថាធ្វើចិត្តឲ្យនៅក្នុងអំណាចគឺ បានន័យថាចង់ចូលផលសមាបត្តិចង់ចូលឈានសមាបត្តិចង់ចូលនិរោធសមាបត្តិអីគឺថាបានតាមបំណងប្រាថ្នានេះឯងដែលឈ្មោះថាធ្វើ ចិត្តឲ្យនៅក្នុងអំណាចណានឹងឯងហ្នឹងគឺតេតួងទៅនឹងព្រះអរហន្តដែលដែលអស់កិលេស គឺមិនលុះនៅក្នុងអំណាចនៃចិត្តខូចទេហើយថែមទាំងធ្វើឲ្យចិត្តនឹងនៅក្នុងអំណាចគឺបានន័យថាចង់ប្រព្រឹត្តទៅយ៉ាងម៉េចយ៉ាងម៉េចយ៉ាងម៉េចដោយអំណាចនៃគុណវិសេសហ្នឹងដោយព្រះមហាមោគលានអញ្ចឹងមិនតន់បរិនិព្វានគឺចូលឈានអធិដ្ឋាន ប្រមូលអត្តធាតអីអីនឹងរួបរួមមកវិញទៅហើយទៅថ្វាយអង្គមលាព្រះអង្គចិត្តដែរទេការលសិលារាមភ្នំអីសេកិលិហ្នឹងទៅវត្តវេរវ័នហ្នឹងថ្វាយអង្គមលាព្រះអង្គមកបរិនិព្វាននៅកាលៈសិលារាបហ្នឹងព្រះរាមានពភាដាច់ជាងមកប្រទៀនភ្លើងបុជាសពព្រះមហាមោគលានហ្នឹងទៀតចឹងទៅហ្នឹងគឺក្នុងសេចក្តីដែលថាមានអំណាច គ្រប់គ្រងទៅលើចិត្តបានហ្នឹងអាចឲ្យសម្រេចបានតាមប្រាថ្នានៅក្នុងការដែលបានសម្រេចគុណពិសេសហ្នឹងដោយព្រះអង្គអធិដ្ឋានឲ្យនៅ10ខែទៀតដោយអតិបាតព្រះអង្គត្រូវបរិនិព្វានដោយដោយថ្ងៃចូលព្រះវសា ទី45របស់ព្រះអង្គហ្នឹង គឺរោគនឹងរហូតដល់ទៅបរិនិព្វានបានរោគហ្នឹងរោគដែលចាប់ផ្ដើមហ្នឹងដែលប្រអិនយាងមកអីអីហ្នឹងមិនមែនជួយព្រះអង្គបានទេតែព្រះអង្គពិចារណាពេលវេលាទៅ មិនមិនសមគួរនឹងបរិនិព្វានអញ្ចឹងគឺព្រះអង្គអធិដ្ឋានមើលទៅឃើញថានៅ10ខែទៀតត្រូវគ្នានឹងពាក់កណ្ដាលខែពិសាហ្នឹងអញ្ចឹង10ខែគត់ទៅពីថ្ងៃចូលព្រះភាសានៅវេលវៈក្រាមនៅចិត្តក្រុងវេសាលីហ្នឹង ហ្នឹងឯងហើយដល់ថ្ងៃបរិនិព្វានហ្នឹងអាពាតហ្នឹងចាប់ផ្ដើមឡើង ធ្ងន់ដូច10ខែមុនអញ្ចឹងទៅគិតណាហ្នឹងមិនមែនមកពីរឿងចង្ហាន់នៃជនអីអីទេតាមពិតព្រះថាបញ្យលចង្ហាន់របស់នាយជនហ្នឹងជួយជាកម្លាំងព្រះអង្គទៅវិញទេហ្នឹងឯងមែនមកអំពីចង្ហាន់របស់នាយជនហ្នឹងទេហ្នឹងឯងគឺជាបាបកម្មដែលត្រូវឲ្យផលមើលមើលសំបីតែពុទ្ធអង្គហ្នឹងគិតណា នឹងឯងរឿងកម្មដែលមិនអាចប្រព្រឹត្តទៅបាននឹងមាន តែព្រះនិព្វានតែប៉ុណ្ណឹងទេចឹងគឺណាដែលត្រូវសម្រេចបានដោយអរិយមគ្គដែលធ្វើឲ្យអស់កម្មនឹងនឹងឯងព្រះអង្គគង់បច្ចុប្បន្ននៅក៏តាកទួងនឹងវិបាកកម្មប្រវាំងអីអីហ្នឹងគឺមហាកុសលវិបាកតើប្រវាំងរបស់ព្រះសម្មាសម្ពុទ្ធមហាវិបាកទី1គឺណាហ្នឹងគឺ ជាផលរបស់បុណ្យតាដែលនៅក្នុងដែលព្រះអង្គត្រាស់ដឹងហើយជាពុទ្ធមកទល់គ្នានឹងនឹងចុតិនេះណាចុតិមុខពវាំងចុតិហ្នឹងក៏មហាវិបាកហ្នឹងដែរគាត់ណានឹងឯនេះអាត្មាសូមឱកាសពីលោកគ្រូដើម្បីបានសួរនៅសំណួរមួយដើម្បីលោកគ្រូជួយបញ្យល់នៅសេចក្តីនៃពធដែលពធរៈខេមកៈទៅតាមកសាយវិបស្សនាដែលលោកបានអប់រំមករឿយៗរហូតដល់អស់អាសវៈ ទាំងអ្នកសម្ដែងព្រមទាំងប្រធិរៈអ្នកស្ដាប់ផងតើសម្ដែងនោះក្រៃលែងយ៉ាងណាគឺជីវ័នចិត្តដែលប្រព្រឹត្តទៅដើម្បីសំដែងពធัวហ្នឹងហ្នឹងជីវ័នចិត្តហ្នឹងមិនមែនវិបស្សនាទេចឹងពីព្រោះវិបស្សនាជាមโนកម្មកណាហ្នឹងឯងគឺនៅក្នុងវិបស្សនាដែលប្រព្រឹត្តទៅហ្នឹង មិនបានញ៉ាំងវិញ្ញាតកាយវិញ្ញាតវិជ័យវិញ្ញាតអីទៅទេដោយសារថាជាមโนកម្មសុទ្ធដែលប្រព្រឹត្តទៅក្នុងអារម្មណ៍ជាបរមត្តនឹងវិបស្សនានឹងក៏ណាអញ្ចឹងអត់មានវីរតៈនៅក្នុងវិបស្សនានឹងទេ ពីព្រោះជាកុសលថ្នាក់មโนកម្មនឹងឯងដល់អត់មានវីរតៈអញ្ចឹងវាមិនអាចញ៉ាំងវិញ្ញាតិ ឲ្យកើតទៅទេតែមានវិញ្ញាតកាយវិញ្ញាតវិជ័យវិញ្ញាតមកសម្រាប់មហាកុសលដែលប្រព្រឹត្តទៅវាត្រូវមានវីរតៈណាវីរតៈដែលប្រព្រឹត្តទៅជាសិលហ្នឹងណាប៉ុន្តែដោយអំណាចនៃមហាកុសលដែលនាំឲ្យមានកាយវិញ្ញាតវិជ័យវិញ្ញាតប្រព្រឹត្តទៅជាសិលហ្នឹងគឺវាត្រូវមានវីរតៈនៅក្នុងហ្នឹង នឹងឯងបានកាយវិញ្ញាតវិជ័យវិញ្ញាតហ្នឹងជាកុសលហ្នឹងទៅបានគាត់ណានឹងឯងសម្រេចបានដោយអំណាចនៃវិញ្ញាតហ្នឹងមហាកុសលហ្នឹងត្រូវវានៅអវ័យដែលគួរវានោះនឹងឯងត្រូវធ្វើអីដោយកាយវាត្រូវធ្វើកុំឲ្យវាជាទោសត្រូវវាវាទោស ណាវត្ថុដែលត្រូវវាហ្នឹងគឺអកុសលហើយនឹងវិញ្ញាតរូបដែលកើតពីអកុសលហ្នឹងអាហ្នឹងវត្ថុដែលត្រូវវា ជាអារម្មណ៍របស់វិរតិហ្នឹងវាត្រូវកើតនៅក្នុងមហាកុសលហ្នឹងប៉ុណ្ណាអញ្ចឹងគឺវិបស្សនាអត់មានវិរតិណាអញ្ចឹងមិនឲ្យមានកាយវិញ្ញាតវិច័យវិញ្ញាតទេហ្នឹងឯងគ្រាន់តែថាវិថីវាត្រូវដូរ ដូរអំពីវិបស្សនាមកជា វិថីចិត្តក្នុងការសំដែងព្រះធម៌ហ្នឹងឯងអញ្ចឹងគឺការសំដែងព្រះធម៌ហ្នឹងមានវិជ័យវិញ្ញាតហើយប្រព្រឹត្តទៅដោយមហាកុសលកណាដែលមហាកុសល ក្នុងការសំដែងព្រះធម៌ហ្នឹងប្រព្រឹត្តទៅជាមហាកុសលហ្នឹងត្រូវដោយឡែកត្រូវមានចេតសិកធัวមានវីរតិមានអីអីត្រូវកើតជាមួយនឹងមហាកុសលហ្នឹង មាន កាយវិញ្ញាតមានវិជ័យវិញ្ញាតប្រទៅទាំងក្នុងការសម្ដែងព្រះធម៌ហ្នឹងទៅសម្ដែង ទៅដោយវិជ័យវិញ្ញាតទៅទាំងតេតួងនិងវាចាអញ្ចឹងគឺដែល ព្រះខេមកៈសម្ដែងព្រះធម៌ដែលដែលពាក្យនៅក្នុងប្រសូតនឹងថាប្រកបទៅដោយវិបស្សនានឹង អាហ្នឹងគឺជាពាក្យដែលសម្ដែងក្នុងប្រសូតតែមិនមែនប្រកបដោយសម្បយុទ្ធធัวដោយក្នុងព្រះអភិធម្មទេព្រោះណាដោយពាក្យថាអរិយមគ្គប្រកបដោយវិបស្សនាទៅណាប្រកបហ្នឹងគឺសំដែង អំពីការដែលអប់រំចម្រើនវិបស្សនាជាឧបនិស្សយបច្ច័យញ៉ាំងអរិយមគ្គ អាហ្នឹងដល់សំដែង ជាប្រសូតទៅ គឺអរិយមគ្គប្រកបដោយវិបស្សនាតែមិនមែនសម្បយុទ្ធវិច័យទេអាហ្នឹងការសំដែងព្រះធัวប្រកបដោយវិបស្សនាហ្នឹងគឺមិនមែនសម្បយុទ្ធច័យទេគឺឧបនិស្សយបច្ច័យវិបស្សនាដែលបានដឹងលក្ខណៈនៃបរមត្តធัวហ្នឹងយ៉ាងណាដល់ពេលប្រកាសសំដែងហ្នឹងគឺសំដែងតាមដែលលោកបានឃើញហ្នឹង សំដែងនៅធัวហ្នឹងតាមដែលព្រះខេមកៈហ្នឹង បានដឹងធัวហ្នឹងឃើញធัวហ្នឹងអញ្ចឹងគឺថា ការប្រកាសសំដែងតាមដែលវិបស្សនាហ្នឹងបានដឹងបានឃើញហ្នឹងហ្នឹងដែលព្រះយមកៈសំដែងព្រះធัวប្រកបដោយវិបស្សនាហ្នឹងឯងព្រោះវិបស្សនាកើតបាននៅពេលសំដែងព្រះធัวហ្នឹងនៅពេលស្ដាប់ព្រះធัวហ្នឹង គឺអាចកើតបានព្រោះជាវិថីចិត្តដែលដូរផ្លាស់គ្នាជាមួយ គ្នានឹងវិថីចិត្តដែលសំដែងពធហ្នឹងអញ្ចឹងក៏ប្រកេនគុណចាស់ប៉ុណ្ណឹងហើយសំគួរតាមពេលវេលាបងនិតឯងមើលម៉ោងអីចឹងទៅដើម្បីបានទៅប៉ុនមួយទៀតវែងឆ្ងាយ តិចហើយខ្ញុំណាលើសម៉ោងចឹងលើសម៉ោងហើយបើគិតទៅចឹងទៅចឹងក៏នៅប៉ុន7ថ្ងៃបេតាក៏ពុករបស់លោកចាស់ហាប់ញោមប្រុសលោកចាស់ហាប់ហ្នឹងឯង ចឹងក៏ដល់ម៉ោងប្រហែលក៏ប៉ុណ្ណឹងទៅមិនអីទេមុខតែ5កន្លះអីហ្នឹងឯងហ្នឹងឯងបានជាដំណឹងអីប៉ុណ្ណឹងផងទៅក៏ត្រូវធ្វើដំណើរឆ្លងកាត់ភ្នំពេញយឺតយ៉ាវអីប៉ុណ្ណឹងប៉ុន្តែថាប៉ុណ្ណងាគឺតែមួយហ្នឹងចឹងទៅក៏មានពេលវេលាទលំទលាយទៅតាមនឹងទៀតទាំងសូមពុទ្ធបរិស័ទបានបុជាពធัวទុកដាក់ចូលរួមក្នុងការកសាង នៅព្រះគោដំចេតីអញ្ចឹងទោះជាបូជាពធัวហ្នឹងបានមិនគ្រប់1000ដុល្លារក៏ខ្ញុំណាប្រគ្រប់ហើយបាន1000អញ្ចឹងទៅដាក់ជាដើមទុនម្ចាស់ប៉ុនមួយកណា1000ដុល្លារហ្នឹងឯងអញ្ចឹងញាតិញោមណាម្ចាស់ប៉ុន1000ដុល្លារមកទៅហ្នឹងហ្នឹង អីបើលើសទី1000ក៏លើសទៅហ្នឹងហើយអាហ្នឹងក៏បានជាបុណ្យល្អដើម្បីពុទ្ធបរិស័ទយើងជ្រះថ្លាសូមអនុមោទនី